អូខេបាទសួស្តីបាទអ្នកទាំងអស់គ្នាបាទអញ្ជើញបាទអឺបាទសម្រាប់ការចូលរួម live បើសិនជាបងប្អូនបងប្អូន បាទបើសិនជាបងប្អូនមានបាទបងប្អូនមានសំណួរមានចម្ងល់អីគឺអាចសាកសួរបានណាបាទហើយអឺសុំសំឡេងបងប្អូនសំឡេងយ៉ាងម៉េចហើយឮល្អទេបងបាទឮសំឡេងយ៉ាងម៉េចដែរបាទ ថ្ងៃនេះគឺខ្ញុំនិយាយអំពីរឿងអឺធាតុសំខាន់ម្យ៉ាងនៅក្នុងទឹកឃ្មុំបងប្អូនថាតើវាមានសារៈសំខាន់អីខ្លះនៅក្នុងបាទនៅក្នុងទឹកឃ្មុំថ្ងៃនេះបាទចាន់ដួង បាទវិស្វកម្មទេវបុត្របាទសួស្តីបាទជាចូលរួមបាទសូមខមមិនសំឡេង បាទលឺបាទសំឡេងសំឡេងបាទរូបភាពយ៉ាងម៉េចដែរបាទឃើញច្បាស់ហើយសំឡេងយ៉ាងម៉េចដែរ ខេមានអ្នកមើល4អ្នកដែរបាទអញ្ចឹងដូចដែលរាល់ដងបាទខ្ញុំទំនេរក៏ជជែកលេងកំសាន្តជាមួយនឹងបងប្អូនហើយបើសិនជាអត់ទំនេរទេក៏គិតទៅតាមហ្នឹងណា បាទថ្ងៃនេះគឺខ្ញុំនឹងនិយាយអំពីរឿងអឺអឺអង់ស៊ីមបាទស្អីទៅអង់ស៊ីមបាទសំឡេងឮបាទវិស្វកម្មរស្មី បាទរស្មី រូបរូបនឹងសម្លេងច្បាស់អូខេបាទអរគុណច្រើនបាទហើយថ្ងៃនេះគឺខ្ញុំនិយាយអំពីរឿងអង់ស៊ីមបាទនៅក្នុងទឹកខ្មុំក៏ប៉ុន្តែ បាទមុននឹងចូលទៅអង់ស៊ីមខ្ញុំនិយាយអំពីរឿងអឺការលក់ដូរបាទការលក់ដូរមុន បាទអញ្ចឹងទី1គឺបើសិនជាបងប្អូនតាក់តងចង់បានពូលចង់អីនឹងតាក់តងមកខ្ញុំបានណា បាទតើតើនឹងការរៀនសូត្រអីបានប៉ុន្តែបើសិនជាបងប្អូនចង់អឺបានសម្ភារៈបាទទិញសម្ភារៈអីគឺតកតងទៅលេខខាងលើ ដែលខ្ញុំដាក់នៅលើ caption ណាបាទអូខេ អូខេបាទអញ្ចឹងអឺគេនិយាយអំពីថាតើអង់ស៊ីមហ្នឹងវាយ៉ាងម៉េចបាទអង់ស៊ីមហ្នឹងវាវាវា មានសារៈសំខាន់អីខ្លះបាទនៅក្នុងទឹកខ្មុំហើយវាអឺចង់និយាយថាចំពោះរាង កាយរបស់មនុស្សយើងណាបាទហើយនឹងសัตว์ខ្មុំឬក៏អង់ស៊ីមហ្នឹងវាមានតែនៅក្នុងសัตว์ខ្មុំ តែនៅក្នុងមនុស្សមានអត់ បាទនៅក្នុងរុក្ខជាតិមានអត់បាទហ្នឹង គឺជាការចាប់ផ្ដើមនៃការ line ហ្នឹងអញ្ចឹងអញ្ចឹងអង់ស៊ីមហ្នឹងគឺគឺវាមាននៅណាខ្លះបាទអញ្ចឹងណាបាទយើងមានគ្នា5 6នាក់ដែរបានមើលហើយអឺបាទហើយគេនិយាយថាអង់ស៊ីមបើតាមអ្នកវិទ្យាសាស្ត្រមួយចំនួនគាត់និយាយថាវាគឺជាប្រភព បាទធម្មពលនៃជីវិតណាអង់ស៊ីមណា បាទអង្ស៊ីមគឺជាបណ្ដុំម៉ូលេគុលនៃខ្ញុំមានអត្ថបទនៅខាងនេះបងប្អូនណាបាទខ្ញុំបកប្រែមកពី website ខ្ញុំកំពុងធ្វើវីដេអូតែមិនទាន់មានពេល បាទអញ្ចឹងគេថាអង់ស៊ីមគឺជាបណ្ដុំនៃប្រូតេអ៊ីនដែលមាននៅគ្រប់កោសិកានៃរាងកាយរបស់អ្នកបាទសារទៀតអង់ស៊ីម គឺជាម៉ូលេគុលនៃប្រូតេអ៊ីនបាទគេថាអង់ស៊ីមគឺជាម៉ូលេគុលនៃប្រូតេអ៊ីនដែលវាមាននៅគ្រប់ កោសិកាបាទគ្រប់កោសិការបស់អ្នកបាទនៅក្នុងរាងកាយរបស់អ្នកណាវាជាម៉ូលេគុលដែលបង្កើនល្បឿននិងបង្កើនកតាលីករប្រតិកម្មគីមីនៅក្នុងខ្លួនរបស់យើង បាទសារពាង្គកាយមានជីវិតទាំងអស់បាទអញ្ចឹងទាំងមនុស្សដែរទាំងខ្មុំក្រោយគឺ អង់ស៊ីមហ្នឹងគឺវាផលិតដោយខ្លួនវាបាទនៅក្នុងខ្លួនមនុស្សខ្លួនសត្វហ្នឹងណាបាទហើយអញ្ចឹងអង់ស៊ីមហ្នឹងគឺ អឺផលិត បាទវា ផលិតអង់ស៊ីមផ្ទាល់ខ្លួន ដើម្បីផ្ដល់នៅ សារធាតុចិញ្ចឹមដែល ពួកគេត្រូវការអញ្ចឹងឲ្យតែរាងកាយរបស់យើងហ្នឹងបាទរាងកាយរបស់សត្វឃ្មុំរាងកាយរបស់សត្វទូទៅហ្នឹងឲ្យតែត្រូវការ គឺអង់ស៊ីមហ្នឹងគឺវាមានសារធាតុចិញ្ចឹមហ្នឹងដើម្បីអឺបាទវាផលិតបាទសារធាតុចិញ្ចឹមហ្នឹងណាបាទហើយអញ្ចឹងគ្រប់ បាទអ្វីអ្វីផ្សេងទៀតបាទដូចជាអាហារបាទរុក្ខជាតិឬក៏សត្វទាំងអស់ហ្នឹងគឺសុទ្ធតែមាន អង់ស៊ីមបាទអញ្ចឹងអង់ស៊ីមមិនមានតែមនុស្សនិងឃ្មុំទេសូម្បីតែរុក្ខជាតិបាទសត្វដតីដតីផ្សេងទៀតក៏វាមានអង់ស៊ីមដែរអង់ស៊ីមគឺបាទអង់ស៊ីមធ្វើការរំលាយអាហារបាទអង់ស៊ីមហ្នឹងគឺ អ្នករំលាយអាហារនៅ ក្នុង បំពង់អាហារដើម្បីបំបែកអាហាររបស់យើងឲ្យទៅជាតូចតូច ល្មមអាចស្រូបបានដោយរាងកាយអញ្ចឹងអង់ស៊ីមហ្នឹងគឺវាបំបែកអាហារបាទអង់ស៊ីមហ្នឹងគឺអាហារដែលយើងបរិភោគចូលទៅចូលទៅក្នុងកាពះហ្នឹងគឺវាជាអ្នកមានទុននីតិក្នុងការបំបែកឲ្យវាទៅជាលភាកអត់តូចតូចហើយស្រូបយក បាទដោយរាងកាយស្រូបយកដំបូងអង់ស៊ីមគឺបំបែកបាទកាបូនអ៊ីដ្រាតបាទដូចជាបាយគេហៅដូចជាបាយនេះអីហ្នឹងបាទនំបាយនេះដែលយើងបរិភោគចូលហ្នឹង បាទទី1គឺនៅ ក្នុងមាត់របស់យើងបាទក្នុងមាត់របស់យើងគឺអឺវាមានអឺអឺក្នុងមាត់របស់យើងហ្នឹងក៏វាមានស្ករតូចតូចបាទបែកវាបែកអាកាបោនទឹកមាត់បាទដូចទឹកមាត់របស់មនុស្សហ្នឹងបងប្អូនណាបាទអញ្ចឹង វាបំបែកបាយទៅវាទៅជាដុំស្ករតូចតូចហើយបន្ទាប់មកនៅក្នុងកាពះយើងគឺអង់ស៊ីមហ្នឹងបានរំលាយអាហារនិង ជួយបំលែងអាហារ ឲ្យទៅជាសារធាតុចិញ្ចឹមតូចតូចដែលរាងកាយយើងអាចស្រូបយកដើម្បីបង្កើតនៅកោសិកាថ្មីជំនួសនៅកោសិកាចាស់ហើយផ្ដល់ថាមពលទៅដល់រាងកាយណាបាទហើយហេតុអ្វីបានជាមានអង់ស៊ីមនៅក្នុង ទឹកឃ្មុំបាទដោយសារតែសារធាតុអង់ស៊ីមនេះគឺជាសារធាតុដែលបំលែងទឹកដមឲ្យទៅជាទឹកឃ្មុំនោះ ពេលដែលខ្ញុំប្រមូលវាបានអញ្ចឹងពេលដែលខ្ញុំប្រមូលទឹកដមអំពីអឺផ្កាមកបាទអញ្ចឹងអង្គសៀមហ្នឹងគឺមានទូនាទីក្នុងការបំលែងទឹកដមហ្នឹងឲ្យទៅជាទឹកខ្មុំណាព្រឹត្តិការណ៍អង្គសៀមនៅក្នុងទឹកដមមាន សមាសធាតុផ្សំជាច្រើនលទ្ធផលទាំងនេះបានផ្ដល់នៅ លក្ខណៈនិងមុខងារពិសេសរបស់ទឹកឃ្មុំតម្រងកាបោនអ៊ីដ្រាតនៃទឹកឃ្មុំគឺជាលទ្ធផលមួយផ្នែកនៃសកម្មភាពអង់ស៊ីម ថាតើវាដំណើរការយ៉ាងដូចម្ដេចឃុំរោចំណីបាន គឺវាប្រមូលទឹកដមពីផ្កាហើយខណៈពេលដែលវាកំពុងតែ បន្តដំណើរទៅរកចំណីវាបន្តទៀតទឹកដមនោះក៏វាលាយជាមួយនឹងទឹកលម្អិលដែលចេញអំពីទឹកមាត់និង ក្រពះសត្វឃុំបាទអញ្ចឹងពេលដែលវា បន្តដំណើរវាបឺតពីផ្កាមួយទៅផ្កាមួយពេលបឺតទៅវាលាយទឹកមាត់ដូចតែមនុស្សដែរបងប្អូនពេលយើងទៅពីអាហារយើងមានទឹកមាត់ដើម្បីអឺជួយបន្សើមអាហាររបស់យើងដើម្បីឲ្យងាយស្រួលទំពាហើយនឹងលេបចូលមិនចឹងបើសិនជាយើងអត់មានទឹកមាត់ទេលេបមិនចូលបងប្អូនអញ្ចឹងអាហារអញ្ចឹងអាហារត្រូវការទឹកមាត់ចំណែកឯខ្មុំក៏ដូចគ្នា ខ្មុំក៏វាមានទឹកមាត់ដែរពេលដែលវាអឺបឺតផ្កាពេលដែលវា អឺប្រមូលលំអងពីផ្កាវាក៏ប្រើ ទឹកមាត់របស់វាដែរបើសិនជាវាអត់ប្រើទឹកមាត់ហ្នឹងទេ វាមិនអាចយកមកបិទនឹងជើងខាងក្រោយនេះកាលណាវាប្រមូលមកវានៅជាប់ខ្លួនខាងមុខមិនអញ្ចឹងឯងវាមុជក្បាលវាទៅគ្រប់សរសៃរោមនៅលើលើក្បាលវានឹងតាក់ទៅលើអឺលំអងទាំងអស់នៅក្នុងផ្កាអញ្ចឹងវាបូតបូតបូតមកនៅក្នុងមាត់វាហើយបានវាចាប់ដើមគៀគៀគៀគៀចេញពីមាត់ហ្នឹងទៅយកទៅដាក់នឹងជើង បាទបិទបិទនេះណាអញ្ចឹងបានទៅជាកប៉ាកប៉ាដែលអាចបិទជាប់នឹង pollen basket បាទហ្នឹងគេហៅនៅជើងក្រោយរបស់សត្វឃ្មុំណាបាទអញ្ចឹងបាទតទៀតបាទថាតើវាដំណើរការយ៉ាងយ៉ាងដូចម្ដេចមានន័យថាខ្ញុំអានឡើងវិញយ៉ាងដដែលដដែលណាបាទដែលខ្ញុំពេលដែលខ្ញុំរកចំណីបានគឺវាប្រមូលទឹកដមផ្កាខណៈពេលដែលវាកំពុងបន្តដំណើរទៅរកចំណីទៀតទឹកដមទាំងអស់នោះគឺវាលាយជាមួយនឹងទឹកមាត់ហើយនឹងទឹកកាពះរបស់សត្វឃ្មុំ បាទនៅក្នុងសម្បុក ទឹកដមនោះត្រូវបានបញ្ជូនពីឃុំមួយទៅឃុំមួយទៀតបាទពេលដែលវាមកដល់សម្បុកវាបញ្ជូនអាទឹកឃុំហ្នឹងបាទមានន័យថាវាក្អែលដូចហៅយើងក្អែបាទដូចរបៀបដូចគោបាទវាក្អែស្មៅមកតាពីអៀងអញ្ចឹងបងប្អូនបាទមានស្អីទៀតក្អែបាទឲ្យពួកសត្វវាអាចក្អែបានដូចពស់ដូចពេលដែលវាលេបអីសត្វអីដែលធំជាងវាមិនអីវាក្អែមកវិញ បាទអញ្ចឹងចំណែកឃុំកាលណាវាក្អែទឹកដមហ្នឹងមកវាមានអឺ អឺអ្វីដែលផ្សេង អំពីសត្វពស់ដែលវាក្អែចោលអានោះក្អែទៅឲ្យគ្នាវាមួយទៀតគ្នាវាបឺតចូលមួយទៀតបាទអញ្ចឹងនៅពេលណាដែលវាបឺតទៅម្សាទៀតគឺវារំលាយអាទឹកដមនឹងម្សាទៀតណាបាទបាទអញ្ចឹងវារំលាយអាទឹកដមនោះបាទបញ្ជូនទៅឲ្យឃ្មុំមួយទៀតអញ្ចឹងហើយមានសរីរាង្គមានសារធាតុផ្សេងផ្សេងទៀតជាច្រើន ដែលបានបន្ថែមមុនពេលដែល ទឹកខ្មុំមុនពេលដែលទឹកខ្មុំនឹងត្រូវបានរក្សាទុកបាទតោះនេះបងប្អូនត្រង់នេះអញ្ចឹងមានន័យថាពេលណាដែលវាបើកទឹកដមបានវាអង់ស៊ីមហ្នឹងបាទអញ្ចឹងអង់ស៊ីមហ្នឹងគឺបំលែងទឹកខ្មុំហ្នឹងឲ្យទឹកដមហ្នឹងឲ្យទៅជាទឹកខ្មុំ វាឡើងទៅជាទឹកដមទៀតហើយបាទអញ្ចឹងវាទៅជាទឹកខ្មុំហើយហើយវាខ្ជះអាទឹកខ្មុំហ្នឹងទៅឲ្យ មិត្តរបស់វាបាទទៅឲ្យដៃគូរបស់វាទៅឲ្យគេហៅ Hive Mate បាទអាហ្នឹងដូចតាសមាជិកបាទនៅក្នុងសម្បុកជាមួយ គ្នាហ្នឹងបាទលេបចូលទៅក្នុងហ្នឹងទៅទៀតបាទអញ្ចឹងពេលដែលវាលេបចូលនេះគឺវាលែងទៅជាអឺអឺទឹកទឹកដមទៀតហើយបាទនៅពេលដែលវាដាក់ទៅក្នុងផ្លិតហ្នឹងគឺលែងទៅជាទឹកដមហើយគេលែងហៅអានឹងទឹកដមគេហៅតែទឹកឃ្មុំហើយតែគ្រាន់ថាវានៅមានជាតិទឹកច្រើនមិនទាន់បានឆ្លងកាត់នៅការរំហួតជាតិទឹកដោយសារឃ្មុំណា បាទអញ្ចឹងអឺអ្វីត្បិតតែវារាវអ្វីត្បិតតែវា មានជាតិទឹក80%អីក៏ពិតមែននៅពេលដែលវាដែលវានៅពេលដែលវាអឺបើកជញ្ជក់ពីផ្កាមកភ្លាមភ្លាមហើយបន្តទៅឲ្យគ្នាវាហ្នឹងបាទឲ្យតែវាខ្ជាក់ទៅក្នុងផ្លិតទោះបីបើវានៅ ជាទឹកដមក៏ពិតមែននៅ ជាទឹករាវមិនមែនទឹកដមទៀតទេវាជាទឹកខ្មុំហើយក៏ពិតមែនក៏វាមានប្រសិទ្ធភាពដែរណាបាទ បាទអញ្ចឹងនៅក្នុងទឹកដមនោះត្រូវបានបញ្ជូនពីខ្មុំមួយទៅខ្មុំមួយហើយសារធាតុផ្សេងផ្សេងទៀតបាទសារធាតុផ្សេងផ្សេងទៀតអញ្ចឹងនៅក្នុងខ្លួនខ្មុំមិនមែន មានតែនេះទេអង្គសៀមហ្នឹងក៏វាមានសារធាតុផ្សេងផ្សេងទៀតក្នុងការបូកបញ្ចូលជាមួយនឹងទឹកដមហ្នឹងណាបាទបញ្ជូនពីខ្មុំមួយទៅខ្មុំមួយទៀតហើយមានសារធាតុផ្សេងជាច្រើនទៀតត្រូវបាន បន្ថែមមុនពេល ដែលត្រូវបានខ្មុំរក្សាទុកនៅក្នុងផ្លិតណា ដូច្នេះបរិមាណអង់ស៊ីមដែលមានវត្តមាននេះគឺអាស្រ័យទៅលើអាយុនៃរបបអាហារនិងដំណាក់កាលសរីរវិទ្យារបស់សត្វឃ្មុំនៅពេលដែលឃ្មុំជាអ្នកផ្ដល់ចំណីក្រពេញរបស់វាផលិតនៅអង់ស៊ីមរំលាយអាហារបានច្រើនឃ្មុំខ្លាំងសីតុណ្ហភាពបាទវាតកតងនឹងឃ្មុំខ្លាំងសីតុណ្ហភាពសម្បុកនិងរដូវសម្បូរទឹកដមនិងលំអងបាទត្រង់កន្លែងនេះគឺ អ្វីដែលសំខាន់គឺវាតកតទៅនឹងអាយុរបស់សាក់ឃុំបើសិនសាក់ឃុំនឹងវាទៅតែពេញវ័យវាទៅតែចេញរកស៊ីបាទអញ្ចឹងណាអញ្ចឹងមានន័យថាវានៅមានកម្លាំងវានៅមានធម៌ពលច្រើនអញ្ចឹងការធ្វើទឹកការផលិតទឹកនោះក៏វាមានប្រសិទ្ធភាពខ្ពស់ដែរបើសិនជាឃុំនឹងវារៀងចាស់ឃុំនឹងចាស់ច្រើនបាទមានន័យថាអាយុច្រើនណាបាទក៏វាអត់សូវប្រកែដែរអង្គស៊ីមនឹងក៏មិនសូវសម្បូរដែរ បាទអរគុណច្រើនហុងហងឈុំហាហើយអញ្ចឹងអឺអញ្ចឹងទី1អឺអង់ស៊ីមបាទវត្តមានគឺអាស្រ័យទៅលើអាយុនៃរបបអាហារបាទហ្នឹងដំណាក់កាលនៃសរីរវិទ្យារបស់សាក់ឃុំម៉េចបាទទីមួយវាតទៅនឹងរបបអាហារបើសិនជាអាហារហ្នឹងវាគ្រប់គ្រាន់ឃុំហ្នឹងក៏វាសុខភាពមាំទាំ ហើយបន្ទាប់មកវាតកតងនឹងអាយុរបស់សត្វឃ្មុំនឹងផងដែរបាទហើយបន្ទាប់មកបាទអញ្ចឹងវាតកតងសម្បុកដែរខ្លាំងខ្សោយបើសិនជាសម្បុកនឹងខ្សោយក៏វាធ្វើទឹកនៅអត់ល្អដែរណាដែលទឹកឆាប់រាវអញ្ចឹងទៅបាទអញ្ចឹងមានមានទឹកឃុំខ្លះវារាវទោះបីបើវានៅក្នុងរយៈពេលយូរកន្លះខែគេយកដូចគេដូចឯងមែនឧទាហរណ៍ថា អឺមានកសិដ្ឋានពីរបើកសិដ្ឋានមួយគាត់ចិញ្ចឹមឃ្មុំដូចគ្នាកសិដ្ឋានមួយទៀតគាត់ចិញ្ចឹមឃ្មុំដែរឧទាហរណ៍ថាគាត់ចិញ្ចឹម50ធុងដូចគ្នាឧទាហរណ៍ណាស្រាប់មួយបានវាយម្ដងគាត់អាចបានថា500គីឡូចុះបាទណាមកបាទកសិដ្ឋានឃ្មុំមួយកសិដ្ឋានឃ្មុំខ្លាំងគាត់វាយបានគាត់គាត់វាយម្ដងគាត់អាចបាន50គីឡូ500គីឡូណាអាកសិដ្ឋានទី2គាត់វាយម្ដងបានប្រហែលជា100គីឡូបាទ200គីឡូអីតែប៉ុណ្្នឹងឯងបាទ ហើយអញ្ចឹងទឹកខ្មុំគុណភាពទឹកខ្មុំក៏ខុសគ្នាដែរបាទអញ្ចឹងគឺវាដោយសារតែខ្មុំខ្លាំងនិងខ្មុំខ្សោយអញ្ចឹងមានថា50ធុងដូចគ្នា តែ50ធុងគេនោះគេហៅថាម៉ាន់ណាបាទវាវាវាណែនណែនធុងហើយខ្មុំគេសុខភាពល្អ10បកងអីចឹងទៅបាទអញ្ចឹងពេលដែលគេប្រមូលម្ដងមួយធុង10គីឡូមួយធុង10គីឡូដល់ពេលកសិដ្ឋានមួយទៀតគាត់ខ្មុំខ្សោយគាត់មាន6បកង7បកង8បកងអញ្ចឹងទៅ អញ្ចឹងនៅពេលដែលគាត់ប្រមូលផលគាត់មិនឈ្នះកសិដ្ឋានទី1ទេបាទចំណែកឯគុណភាពនៃទឹកឃុំក៏ខុសគ្នាដែរគឺដោយសារតែឃុំខ្លាំងនិងឃុំសោយវា ផលិតទឹកមិនដូចគ្នាទេ បាទដូចដែលខ្ញុំបាន អានអត្ថបទនេះឲ្យបងប្អូនបានឃើញអញ្ចឹងអញ្ចឹងទី1គឺវាតកតងទៅនឹងរបបអាហារនៃសត្វឃុំ ទី2គឺវាតកតងទៅនឹងដំណាក់កាលនៃសរីរវិទ្យាបាទដំណាក់កាលនៃសរីរវិទ្យារបស់សត្វឃុំបាទវាមាន2ប្រភេទហ្នឹង បាទហើយបន្តមកបានចុងក្រោយវាមានតកតននឹងសេតនឃុំខ្លាំងបន្តមកតកតនសេតនភាពបាទតកតនសេតនភាពក្នុងសម្បុកណា បាទទីបន្តមកមានរដូវសម្បូរទឹកដមនិងលំអងឬអត់បាទអញ្ចឹងវាអានេះគឺជារឿងគួបផ្សំមកផ្សេងផ្សេងទៀតបាទប៉ុន្តែទី1គឺនិយាយអំពីរបបនៃអាហារឧទាហរណ៍ថាឧទាហរណ៍ឧទាហរណ៍ថានៅតំបន់ហ្នឹងវាឧទាហរណ៍ណាបាទវាមានចំណៃសម្បូរ វាមានលំអងច្រើនវាមានទឹកដមច្រើនអញ្ចឹងទៅកាលណារបបអាហារហ្នឹងវាល្អវាគ្រប់គ្រាន់សម្រាប់ខ្មុំវាក៏អឺពូជនេះវាទៅជាខ្លាំងបាទឬក៏មុននឹងគេយកឃុំទៅដាក់នៅទីហ្នឹងគេធ្វើពូជនៅខ្លាំងហើយមានន័យថាគេផ្ដល់អាហារឲ្យវាគ្រប់គ្រាន់វាកើតទៅជាឃុំខ្លាំងហើយបានគេយកទៅដាក់នៅកន្លែងទឹកដមផ្កាហ្នឹងឃុំនឹងចាប់ដើមធ្វើ ការភ្លាមអញ្ចឹងវាក៏អាចធ្វើទឹកឃុំនោះបានល្អដែរបាទណាបើសិនជាកសិដ្ឋានទី2នោះគាត់ឃុំខ្សោយហើយយកទៅដាក់នៅទឹក កន្លែងទឹកដមដូចគ្នាអាក៏វាផលិតមកទឹកឃុំអត់ល្អអត់សូវល្អដែរបាទអញ្ចឹងណាបាទអញ្ចឹងនេះរឿងតាក់ទងទៅនឹងរឿងគេនិយាយពីរឿងទឹកឃុំណាវាល្អបាទវាល្អឬក៏គុណភាពវាអាចចាញ់បងចាញ់គ្នាបន្តិចតួចណាហេមិនចាញ់តិចតួចចាញ់ខ្លាំងដែរព្រោះពេលខ្លះឃុំខ្សោយវាធ្វើជាតិទឹកឧទាហរណ៍ថា15ថ្ងៃដូចគ្នាគេត្រូវយកគេធ្វើឲ្យជាតិទឹកអាចធ្លាក់នៅត្រឹម 20 19 18ហើយ ខ្មុំខ្សោយវាអត់វាអត់ទេវាអាចនៅ21 22អាច23ណាបាទអញ្ចឹងគឺវាពឹងអាស្រ័យទៅលើខ្មុំខ្លាំងនិងខ្សោយខ្ញុំចង់ចេះមើលខ្មុំពូបាទចេះមើលខ្មុំយ៉ាងម៉េចបាទសំណួរខ្ញុំអត់តន់យល់បាទដូចយើងទូទៅចេះមើលមិនបាទវាមានច្រើន មួយចេះចិញ្ចឹមមួយចេះមើលគ្រាន់តែមើលយ៉ាងម៉េចបាទឬក៏ អឺបាទយ៉ាងម៉េចចង់ដឹងអំពីប្រភេទនៃសាខ្មុំសាខ្មុំយ៉ាងម៉េចយ៉ាងម៉េចយ៉ាងម៉េចណាបាទសូមថែមបន្តិចមកបាទថែមថែមបន្តិចដល់ព្រោះព្រោះត្រឹមតែចង់ចេះមើលអឺខ្ញុំគ្មានចម្លើយបាទខ្ញុំតទៀតបាទទឹកប៉ុន្តែ នៅ ក្នុងទឹកឃ្មុំឆៅមិនត្រឹមតែ មានអង់ស៊ីមប៉ុណ្ណោះទេ ទឹកដមខ្លួនឯងនោះក៏មានអង់ស៊ីមផងដែរហេ បាទនេះគឺចំណុចមួយទៀតដែលគេបញ្ជាក់កាន់តែច្បាស់ជាងហ្នឹងមានន័យថា នៅក្នុងទឹកឃុំឆៅបាទស្អីគេទឹកឃុំឆៅណាកាលណាបងប្អូនចំថ្ងៃនេះស៊ីតយោលុយមែនបាទទៅទិញភ្លើងមួយទៀតបាទអឺទឹកឃុំឆៅបើសិនជាបងប្អូនឆែកមើលនៅក្នុង page មានន័យថាខ្ញុំនិយាយច្រើនតកតនទឹកឃុំឆៅនេះមែនហៅទឹកឃុំឆៅទឹកឃុំឆៅមួយយ៉ាងម៉េចទឹកឃុំឆៅមកពីណា បាទអញ្ចឹងបើសិនជាបងប្អូនមើលនៅក្នុង page ហ្នឹងគឺបងប្អូននឹងបានដឹងអំពីរឿងទឹកឃ្មុំឆៅបាទគេថាប៉ុន្តែនៅក្នុងទឹកឃ្មុំឆៅមិនត្រឹមតែមានអង់ស៊ីម2ឃ្មុំប៉ុណ្ណោះទេអាទឹកដមខ្លួនឯងបាទទឹកដមរបស់ផ្កាហ្នឹងបាទទឹកដមខ្លួនឯងហ្នឹងក៏វាមានអង់ស៊ីមផងដែរដោយសារតែប្រភពទឹកដមផ្សេងផ្សេងគ្នាសមាសធាតុអង់ស៊ីមក៏វា ប្រែប្រួលយ៉ាងខ្លាំងនៅក្នុងសម្បុកផ្សេងគ្នាផងដែរ ទឹកផ្លែឈើដែលកើតជា ទឹកឃ្មុំមានសមាសភាពអង់ស៊ីមខ្ពស់ជាង ទឹកដមធម្មតាអូខេបាទទឹកផ្លែឈើទឹកផ្លែឈើបាទទឹកផ្លែឈើទៅទឹកយ៉ាងម៉េចទៅទឹកផ្លែឈើដូចជាទឹកថ្នោតមែនទេបាទទឹកអីទៀតទឹកផ្លែឈើដូចទឹកស្វាយដូចចេកដូចអីហ្នឹងបងប្អូនដែលវាអាចបឺតបានផ្អែមផ្អែមផ្អែមផ្អែមហ្នឹងបងប្អូនបានឃើញខ្មុំហើយតែយើងដាក់ចេកវាស៊ីវាបឺតដែរដាក់មៀនដាក់អីហ្នឹងអញ្ចឹងនៅក្នុងឯកសារនេះគេនិយាយថា ទឹកផ្លែឈើដែលកើតទៅជាទឹកឃ្មុំនេះគឺវាមានសកម្មភាពអង់ស៊ីមសមាសភាពអង់ស៊ីមនោះ ខ្ពស់ជាងទឹកឃ្មុំធម្មតាអូខេបើសិនជាវាទឹកផ្កាដូចទឹកផ្កាមានផ្កាកោផ្កាទៀតបាទប្រភេទដូចជាឲ្យតែផ្កាប្រភេទផ្កាគឺវាសម្បូរអង់ស៊ីមហ្នឹងគឺមិនសូវសម្បូរទេណាប៉ុន្តែបើសិនជានៅក្នុងទឹកផ្លែឈើបាទទឹកផ្លែឈើ បាទដូចជាដូចដែលខ្ញុំបានរៀបរាប់មកអញ្ចឹងបាទទឹកមានស្វាយមានអីហ្នឹងបាទប៉ុន្តែយើងទៅណាបងចាក់ទៅចាក់រាប់តោនវាស៊ីបាទអញ្ចឹងអាហ្នឹងវាមានអង់ស៊ីមហ្នឹងច្រើនច្រើនជាងធម្មតាអូខេបាទនេះឯងគឺជារឿងរបស់អង់ស៊ីមបាទដែលខ្ញុំបានអាននៅអត្ថបទមួយបាទនិយាយនៅក្នុងដែលគេសរសេរនៅក្នុង website យកមកប្រាប់បងប្អូន អំពីសមាសធាតុនៃអង់ស៊ីមអញ្ចឹងអង់ស៊ីមសរុបមកគឺវាមាននៅក្នុងមនុស្ស ក៏មានមាននៅក្នុងសัตว์ក៏មានមាននៅក្នុងរុក្ខជាតិក៏មានបាទអញ្ចឹងគឺមានទាំងអស់អញ្ចឹងអង់ស៊ីមនេះវាអាយុរបស់វាមិនសូវជាវែងទេបើមិនជាវាត្រូវគេដុតវាតែលើសពី50អង្សាទៅវាស្លាប់ហើយអង់ស៊ីមហ្នឹងបាទណាបាទអញ្ចឹងកាលណាតែវាស្លាប់តែខ្មុំវាលែងមានប្រសិទ្ធភាពហើយបាទតែខ្មុំកាលណាដែលអង់ស៊ីមវាស្លាប់ អង់ស៊ីមហ្នឹងស្លាប់ទៅហើយគឺវាលែងមានប្រសិទ្ធភាពហើយ បាទអញ្ចឹងអញ្ចឹងបានហើយការប្រើប្រាស់ទឹកខ្មុំ ពាក្យថាទឹកខ្មុំមួយម៉ាត់ដូចដែលខ្ញុំបានរៀបរាប់ប្រាប់បងប្អូនអញ្ចឹងគឺវាមានច្រើនរឿងបាទដែលត្រូវតាមដានណាមិនមែនជារឿងដែលយើងគិតថាឲ្យតែទឹកខ្មុំសុតទឹកខ្មុំសុតដាក់ទូទឹកកកទៅអត់កកដាក់ទឹកទូទឹកកកទៅអត់ក្រាមនឹងទឹកខ្មុំសុតបងប្អូននៅតែតែរឿងហ្នឹងអាហ្នឹងគឺវាជារឿងគេហៅថាការគិតអន់ថយបាទបើយើងត្រឡប់ទៅវាចឹង10000នៃឆ្នាំមុននោះ បាទដោយសារកាលពីមុនមកគឺគេជួញដូររឿងទឹកឃ្មុំណាបាទចឹងគេ ប្រើប្រាស់ទឹកឃុំនឹងបាទគេប្រើប្រាស់ទឹកឃុំនឹងក្នុងពេលខ្លះគេ ប្រើទឹកឃុំនឹងជារូបិយប័ណ្ណក្នុងការដូរទិញគ្នាទៅវិញទៅមកណាបាទគេទិញអាហារទិញម្ហូបទិញគ្រឿងអលង្ការទិញអីគេប្រើទឹកឃុំណាកាលពីអាហ្នឹងរាប់ម៉ឺនឆ្នាំមុនដោយសារយើងអត់មានរូបិយប័ណ្ណយើងអត់បានប្រើណាបាទអញ្ចឹងហើយរឿងសុទ្ធសុទ្ធពេលហ្នឹងគឺគេជជែកគ្នាគេដឹង គេដឹងណា ប៉ុន្តែនៅសម័យសពថ្ងៃនេះគឺមានព័ត៌មានជាច្រើនតាមអ៊ីនធឺណិតតាម YouTube Facebook ណា Tele អឺ Instagram បាទ TikTok បាទ TikTok បងប្អូនវាយតែខ្ញុំទៅចាញ់ហើយណាបាទអញ្ចឹងគឺមានព័ត៌មានជាច្រើនដែលនៅលើបណ្ដាញទាំងអស់ហ្នឹងអញ្ចឹងបងប្អូនចង់ដឹង ពីទឹកខ្មុំ គឺបងប្អូនត្រូវតែតាមដានខ្លះបាទកុំឲ្យតែយកពាក្យថាសុតអត់បើឲ្យតែគេលក់ទឹកខ្មុំសួរតែគេសុតអត់បាទសំណួរហ្នឹងវាដូចសួរ ចែកថាការសួរនឹងយើងអត់មានមូលដ្ឋានគ្រឹះបាទនៅ ក្នុងការយល់ដឹង អំពីរឿងរបស់ដែលយើងត្រូវទិញណាបាទដូចយើងចង់ទិញមាសអញ្ចឹងបើសិនជាយើងមិនបានស្វែងយល់អំពីមាសទេយើងទៅដល់ឃើញតែហាងមួយឯងបាទឃើញតែគេចូលទិញយើងទិញដែរតែយើងអត់បានដឹងបានស៊ើបពីប្រវត្តិហាងនឹងយ៉ាងម៉េចយ៉ាងម៉េចអញ្ចឹងណាបាទហើយយើងទុកចិត្តបើអត់បានហាងហ្នឹងបាទពេលយើងទិញរបស់មកយើងពាក់ទៅជុំកាល់ របស់ហ្នឹងវាអត់ត្រូវចិត្តអីចឹងណា បាទតោះស៊ើបសួរអំពីប្រវត្តិនៃហាហ្នឹងដែរបើបងប្អូនចង់ទិញទឹកឃ្មុំបងប្អូន គួរតែស៊ើបអំពីប្រវត្តិនៃលក្ខលូទឹកឃ្មុំបងប្អូនគួរតែសិក្សាអំពីទឹកឃ្មុំថាតើទឹកឃ្មុំនេះយ៉ាងម៉េចបាទមានអ្នកខ្លះគាត់ថាអឺចាញ់បោកគេ10ដងហើយទឹកឃ្មុំបាទមានន័យថាចាញ់បោកគេ10ដងមិនមែនជារឿងធម្មតាណាបងប្អូន អាហ្នឹងមិនមែនយើងបន្ទោសអ្នកបោកទេយើងបន្ទោសខ្លួនឯងយើងអាហ្នឹងបានយើងមានបញ្ហាចេញយើងច្រកចេញបានបើសិនជាយើងបន្ទោសអ្នកដតីយើងរកច្រកចេញអត់បានទេបាទគេថាបោកលើកទី1ពីព្រោះតែយើងនឹងគ្មានសមត្ថភាពបាទអញ្ចឹងណាយើងវាមិនដល់គេអាហ្នឹងបាទដល់ពេលបោកលើកទី2គេថាយើងល្ងងណាបោកលើកទី1គេវាអត់ជាកំហុសរបស់យើងទេពីព្រោះថាយើងអត់ទាន់បានសិក្សាស្រាវជ្រាវបានយល់បានដឹងណា អឺប៉ុន្តែក្រោយមកថាអាបែកបោកអញប៉ុណ្ណឹងអញទៅតាម ដានមើលសិនអាណានិយាយរឿងទឹកខ្មុំទៅស្ដាប់អាណានិយាយផុសនៅលើនេះរឿងទឹកខ្មុំនិយាយពីរឿងប្រភេទទឹកខ្មុំយ៉ាងម៉េចយ៉ាងម៉េចអញទៅស្ដាប់បាទបានព័ត៌មានច្រើនបាទអញ្ចឹងប៉ុន្តែបើសិនជាបងប្អូនតនេបងទៅធ្វើរឿងអីដែលអត់ប្រយោជន៍បាទទៅមើលគេជេរគ្នា បាទទៅមើលរឿងអីដែលអត់ប្រយោជន៍យើងនិយាយថាអត់ប្រយោជន៍ដល់ពេល ដល់ពេលបងប្អូនទៅទិញទឹកឃ្មុំបងប្អូនប៉ះតែទឹកឃ្មុំគេបោកដល់ដល់គេបោកបងប្អូនគាត់ថាងនឹងចាញ់បោកគេច្រើនសា លើកទី1លើកទី2តែចូលលើកទី2គេថាយើងល្ងងបាទដល់ចូលលើកទី3ពូជល្ងងបាទគេថាយើងពូជដល់ដល់ពូជគេដៀដល់ពូជបាទមានតែលើកទី3បងប្អូនមាន6 7 8សាទេអាហ្នឹងនៅធ្វើមិនទេបាទអាហ្នឹងចង្រៃហើយបាទអញ្ចឹងអឺតកតងរឿងទឹកឃ្មុំនេះ គឺត្រូវតែតាមដានបានច្រើនណាបាទអញ្ចឹងហើយការនាំចូលនៃទឹកឃ្មុំនេះគឺមានច្រើនគឺមានច្រើនប្រភពណាស់បាទសប្ថ្ងៃណាបាទជំរាបសួរទី បាទជំរាបសួរបាទបាទថ្ងៃហ្នឹងមានគ្រូសាខ្ញុំគាត់មើលដែរបាទអញ្ចឹងអឺមានមានប្រភពច្រើនបាទតែខោអាហ្នឹងដូចមាសនៅផ្សារហ្នឹងបងប្អូនពេលដែលបងប្អូនទៅដល់ផ្សារ អឺអ្នកលក់មាសមិនច្រើនអញ្ចឹងមានច្រើនតូបច្រើនហាងអ្នកលក់កៅអៅក៏ច្រើនអ្នកលក់ស្អីក៏ច្រើនដែរសប្តាហ៍ថ្ងៃណាហើយអញ្ចឹងទឹកឃុំក៏ដូចគ្នាដែរបាទអ្នកលក់ទឹកឃុំក៏ច្រើនអ្នកយកទឹកឃុំមកលក់ក៏ច្រើនមកពីប្រភពផ្សេងផ្សេងគ្នា តែអ្វីដែលសំខាន់គឺនៅលើបងប្អូនបងប្អូនជាអ្នកបែងចែកបងប្អូនជាអ្នកជ្រើសរើសអញ្ចឹងណាបាទអញ្ចឹងខ្ញុំសរុបត្រឡប់ទៅវិញគឺទឹកឃុំដែលមានប្រសិទ្ធភាព គឺទឹកឃុំគេហៅប្រភេទទឹកឃុំឆៅ បាទអញ្ចឹងបើសិនជាបងប្អូនចង់នឹងតែតឃុំឆៅតឃុំស្អីបាទខ្ញុំនឹងប្រាប់តទៅទៀតណាបាទហើយមកដល់ឥឡូវនេះគឺសំណួរនឹងចម្លើយខ្លះខ្លះបាទតកតងទៅនឹងអង់ស៊ីមហ្នឹងមុននឹងយើងឈានទៅដល់តឃុំឆៅទៀតណាបាទហើយអឺបើសិនជាបងប្អូនមានសំណួរមានចម្ងល់ទេតកតងនៅទឹកឃុំមានអង់ស៊ីមនេះ គឺខ្ញុំនឹងចាំឆ្លើយខ្លះសិនបើសិនជាបងប្អូនមានសំណួរណាបើសិនជាអត់សំណួរទេអានឹងចាំទៅមុខទៀត បាទអញ្ចឹងខ្ញុំរំលឹកឡើងវិញគីឡូទៅម្នាក់ចូលថ្មីបាទមាន5 6អ្នកទៀតចូលថ្មីហើយខ្ញុំបាននិយាយអំពីប្រធានបទមួយតាក់ទងទៅនឹងរឿងអង់ស៊ីមនៅក្នុងទឹកខ្មុំបាទតើតើអ្វីទៅជាអង់ស៊ីមបាទអ្នកខ្លះគេហៅស្អីគេបាទមែនអង់ទីកទេអាហ្នឹងបើសិនជាលំពេងរបស់យើងវាបញ្ចេញសារធាតុម្យ៉ាងគេហៅអាំងស៊ូលីនបាទឬក៏គេហៅអុកម៉ូនណា បាទប៉ុន្តែអានេះពពួកអង់ស៊ីមអង់ស៊ីមនេះវាជាប្រភេទបាទដូចជាទឹកមាត់បាទទឹករំអិលកាពះហើយហ្នឹងបាទហ្នឹងគឺអង់ស៊ីមហើយអញ្ចឹងនៅក្នុងមនុស្សក៏មានអង់ស៊ីមនៅក្នុងផ្លែឈើក៏មានអង់ស៊ីមនៅ ក្នុងមនុស្សសត្វសត្វក៏មានអង់ស៊ីមដែរបាទអញ្ចឹងប្រភេទអង់ស៊ីមនេះ គឺវាជាគេហៅថាបណ្ដុំនៃម៉ូលេគុលបាទបណ្ដុំម៉ូលេគុលនៃប្រូតេអ៊ីន បាទដែលនៅគ្រប់កោសិកានៃរាងកាយរបស់មនុស្សបាទអញ្ចឹងនៅ ក្នុងរាងកាយរបស់មនុស្សយើង គឺមានកោសិកាហើយនៅក្នុងកោសិកាហ្នឹងគឺមានពពុះអង់ស៊ីមហ្នឹងឯងបាទអញ្ចឹងបើសិនជាយើងអត់មានអង់ស៊ីមហ្នឹងទេ យើងអត់រស់ទេ បាទអញ្ចឹងបាទវាជាផ្នែកមួយ បាទវាជាប្រភពនៃជីវិតបាទវាជាអឺប្រភពនៃធម្មពលណាបាទអង់ស៊ីមហ្នឹងណា បាទពីព្រោះអីបើសិនជាអត់មានអង់ស៊ីមអង់ស៊ីមមិនអាចវាអាហារមិនអាចរលាយបានទេ បាទវានៅកកនៅរឹងនៅស្ទះពេញកាពះហ្នឹង បាទហើយបើសិនជាយើងទៅពីទៅអត់អង់ស៊ីមទេវាអត់យើងលេបទៅអត់រួចទេបាទដោយសារវាអត់មានជាតិរំអិលនឹងពងកបាទអញ្ចឹងក្នុងរយៈពេលដូចជាប្រហែលនាទីមកនេះគឺខ្ញុំនិយាយអំពីរឿងអង់ស៊ីមបាទដែលមាននៅក្នុងមនុស្សសត្វបាទអញ្ចឹង អង់ស៊ីមនេះគឺវាមានទូនីតិសំខាន់នៅក្នុងទឹកឃ្មុំបាទជាពិសេសគឺទឹកឃ្មុំឆៅទឹកឃ្មុំតែអត់ឆៅគឺអត់មានអង់ស៊ីមទេបាទអញ្ចឹងទឹកឃ្មុំអត់ឆៅកាលណាយើងបរិភោគទៅតែខ្ញុំអត់ឆៅណាបាទកាលណាវាបរិភោគទៅវាមានដូចទូនីតិដូចស្ករធម្មតាដែលយើងបរិភោគដែរបាទដូចស្ករត្នោតដូចស្ករពីងស្ករប៉ោតស្ករសអីហ្នឹងគឺដូចគ្នាកាលណាយើងបរិភោគ ទឹកខ្មុំដែលពុំមានអង់ស៊ីមគឺវាស្តៀងស្ករស្តៀងគ្នាទៅនឹងស្ករអស់នោះដែរប្រភេទស្ករអស់នោះគេហៅភាសាអង់គ្លេសគេហៅ sacro បាទយើងគេហៅ ទឹកសេរ៉ូស្ករសេរ៉ូសេរ៉ូសេរ៉ូហ្នឹងបាទសេរ៉ូសេរ៉ូហ្នឹងគឺជាភាសាអឺភាសាបរទេសបាទភាសាអង់គ្លេសគេហៅ sacro បាទ sacro បាទប៉ុន្តែ ខ្មុំ បាទដុត sacro ហ្នឹងឲ្យទៅជាអឺសារធាតុមួយយ៉ាងពីរប្រភេទគេហៅពពួក glucose និង fructose ដុតពពួកអាសាក្រូដែលចេញអំពីអឺពពួកអឺទឹកដមហ្នឹងណាបាទវាវាបំលែងដោយសារអង់ស៊ីមហ្នឹងទៅជាប្រភេទស្ករពីរប្រភេទបាទគេហៅគេថា invert sugar បាទអាហ្នឹងខ្មែរយើងនឹងស្ករមិនទេអាហ្នឹងគឺស្ករអឺបំលែងបាទយើងថាបំលែងណាមានន័យថាអឺចំពោះស្ករអំពៅចំពោះស្ករថ្នោត វាបានឆ្លងកាត់ភ្លើងមិនចឹងបានកាត់ភ្លើងកាត់កម្ដៅធ្វើឲ្យវាពុះឲ្យវាស្កកឲ្យវាហួតបាទឲ្យវាហួតជាតិទឹកដែលខ្ពស់នៅក្នុង ទឹកអំពៅទឹកផ្អែមហ្នឹង80%ឲ្យហួតឲ្យសល់ជាតិផ្អែមនៅសល់តែ10 20%ណាបាទអញ្ចឹងវាកើតទៅជាស្ករត្នោតកើតទៅជាស្ករអំពៅហើយស្ករក្រហមហ្នឹងគេយកទៅលាយមួយសារធាតុគីមីមួយចំនួនទៀតដែលធ្វើឲ្យវាទៅជាសបាទវាកើតទៅជាស្ករសបាទតែពិតវាស្ករត្នោតទេណា បាទអញ្ចឹងហើយអឺពពួកស្ករហ្នឹងវាលែងមានអង់ស៊ីមហើយកាលណាវាឆ្លងកាត់នៅការរំងាស់តែចាប់ពី50 60អង្សាទៅឲ្យធ្វើឲ្យវាទៅជាស្ករហ្នឹងវាអត់មានអង់ស៊ីមទេតែផ្ទុយទៅវិញចំពោះទឹកខ្មុំដែល បានបំលែងដូចគ្នា ដែលវាបំលែងទឹកដមផ្កាមកបាទទឹកដមផ្កាហ្នឹងឲ្យទៅជាទឹកខ្មុំហ្នឹង អង់ស៊ីមនៅក្នុងទឹកដមផ្កានោះក៏វានៅ អង់ស៊ីមដែលនៅក្នុងកាពះឃ្មុំនោះក៏វានៅណាហើយឃ្មុំបានធ្វើការបកស្លាបដែលបន្ទុំកម្ដៅបាទបន្ទុំកម្ដៅនៅក្នុងទូរបស់វាគឺ45អង្សា បាទវាអត់លើសពី50អង្សាទេអញ្ចឹងពេលដែលខ្មុំបានបង្ហួតជាតិទឹកវាតាមរយៈការបោះស្លាបបងប្អូននឹងឃើញវាបក់ស្លាបបងប្អូនឮពេលយប់ហ្នឹងឮវាបក់ស្លាបងូងូងូងូងូណា បាទអាហ្នឹងគឺវាកំពុងតែ បង្ហួតជាតិទឹកបាទវារំហួតជាតិទឹកបង្ហួតបាទរំហួតជាតិទឹកហ្នឹងឲ្យធ្លាក់ពី80មកមកនៅត្រឹម10 20 18 19 20ហ្នឹងឯងបាទជាតិទឹកដែលនៅក្នុងស្ករផ្អែមហ្នឹងឲ្យធ្លាក់មកនៅទៀតហើយវាដាក់ទៅក្នុងផ្លិតពេលដែលវាដាក់នៅក្នុងផ្លិតអឺជាតិទឹកធ្លាក់ទៀតក្រោម20 20បាទក្រោម20វានឹងចាប់ផ្ដើមបិទគម្រប បាទវាបិទសន្ទះទៅលើក្បាលទឹកហ្នឹងបាទអញ្ចឹងក្បាលទឹកហ្នឹងគឺបំរុងទុកនៅក្នុងរយៈពេលយូរបាទអញ្ចឹងទឹកខ្មុំដែលយើងយកចេញអំពីនឹងមកបាទចូលឈានដល់ទឹកខ្មុំឆៅណាពេលដែលយើងយកចេញអំពី បង្គងខ្មុំមកយើងច្រោះវាមកយើងវាយយើងកិនគៀគៀបវាមកហើយដាក់ទៅក្នុងធុងដាក់ក្នុងកែវគឺវានឹងคล้ายទៅជាទឹកខ្មុំឆៅដែលមិនឆ្លងកាត់នៅការរំងាស់បាទ បាទអញ្ចឹងខ្មុំវារងាស់ក៏ពិតមែនប៉ុន្តែវាប្រើនៅបច្ចេកទេសរបស់វា ដោយផ្សារធាតុដោយកម្ដៅរបស់វានឹងមិនលើសអំពី50អង្សាទេ ដោយការប្រើតាមរយៈការបកស្លាប នៅ ពេលណាដែលទឹកខ្មុំនោះបានហួតជាទឹកបាទទឹកដមដែលហួតជាទឹកខ្លាយទៅជាទឹកខ្មុំហើយវាមានជាតិទឹកបាទមានកម្រិតជាតិទឹកទាបនៅត្រឹម20ឬក៏18 19បាទទៅតាមឃុំខ្លាំងឃុំសោយ អញ្ចឹងរក្សាវារក្សានៅប្រភពនៃអង់ស៊ីមទាំងនៅក្នុងទឹកដមហើយនឹងអង់ស៊ីមដែលនៅក្នុងកាពះខ្មុំនោះគឺបានល្អអញ្ចឹងពេលណាដែលយើងវាយទឹកខ្មុំនឹងយើងយកទឹកខ្មុំនឹងយកមកប្រើប្រាស់គឺវាមានប្រសិទ្ធភាព សម្រាប់ សុខភាពរបស់យើងពេលណាដែលយើងបរិភោគចូលទៅក្នុងខ្លួនរបស់យើងអឺលំពេងរបស់មនុស្សបាទលំពេងរបស់មនុស្សវាមិនចាំបាច់ បំលែងជាតិស្ករហ្នឹងដើម្បីដឹកវាចូលទៅក្នុង ជាលីការបស់សាច់ដុំរបស់មនុស្សទេអញ្ចឹងស្ករហ្នឹងគឺវាជ្រាបបាទវាជ្រាបចូលទៅក្នុងអឺវាជ្រាបចូលទៅក្នុងជាលីការបស់សាច់ដុំរបស់មនុស្សនោះ ដោយ អូតូម៉ាទិកអត់ចាំបាច់លំពេងទេអញ្ចឹង ពេលណាដែលលំពេងប្រើធម្មពលនឹងច្រើនបាទ មានន័យថាលំពេងនឹងវាប្រើឧទាហរណ៍ថាជាតិស្ករដែលយើងបរិភោគជាប្រចាំរាល់ថ្ងៃពេលណាលំពេងនឹងប្រើថាមពលច្រើនច្រើនទៅច្រើនទៅច្រើនទៅដូចថាអង់ស៊ីមនឹងវា ផលិតអត់តាន់អង់ស៊ីមឬក៏ពពុះអាំងស៊ូលីននឹងនៅក្នុងលំពេងរបស់មនុស្សនឹងវាផលិតអត់តាន់ ជាតិស្ករទាំងអស់នោះវានឹងចាល់បាទវានឹងចាល់នៅក្នុងឈាមចាល់នៅក្នុងឈាមវាធ្លាក់មកទៅតាមទឹកនោមធ្លាក់មកតាមតំណងនោមបើសិនជាតំណងនោមនឹងនៅខ្លាំងវាអាចច្រោះទឹកនោមវាអាចច្រោះជាតិស្ករនឹងហើយបញ្ជូនជាតិស្ករនឹងមកវិញ នៅក្នុងសរសៃឈាមរត់ចូលទៅក្នុងសាច់ដុំវិញអាហ្នឹងអត់មានបញ្ហាទេប៉ុន្តែបើសិនជាតម្រងនោមកាន់តែខ្សោយវានឹងធ្លាក់មកក្រោមវាកើតទៅជាជំងឺទឹកនោមផ្អែមបាទអញ្ចឹងចំពោះអ្នកជំងឺទឹកនោមផ្អែមបើសិនជាបងប្អូនសួរថាតើយើងអាចប្រើប្រាស់ទឹកឃ្មុំបានអត់បាន តែសម្រាប់ទឹកឃ្មុំឆៅគឺអត់អីទេតែបើសិនជាទឹកឃ្មុំនឹងមិនឆៅទេបាទទឹកឃ្មុំដែល គេប្រើវិធីរំងាស់រំហួតជាតិទឹកអាហ្នឹងគឺដឹងថាមានដឹងថា អឺប្រភពវាស្កវាគឺដូចតែស្កធម្មតាដែរទេបាទតែខ្មុំមែនប៉ុន្តែគ្រាន់ថាវាមានទូនីតិវាអស់ប្រសិទ្ធភាពទៅវាមាន ទូនីតិដូចតែពពួកសាក់ក្រូដែរទេបាទអានេះគឺជាអ្វីដែលខ្ញុំបាននិយាយពីរឿងទឹកឃុំឆៅអញ្ចឹងទឹកឃុំឆៅហើយនិងទឹកឃុំដែលគេរងួតសម្ងួតជាតិទឹកនោះគឺមានប្រសិទ្ធភាពខុសគ្នាដោយមេឃនឹងដីបាទហើយតម្លៃក៏វាខុសគ្នាដែរហើយ មានបងប្រុសម្នាក់បាទដោយសារតែ បាទខ្ញុំនិយាយដែរដែរដើម្បីអី អឺពេលខ្លះក្រៃលោកខ្ញុំនិយាយទៅគាត់បានមើលវីដេអូខ្ញុំគាត់នឹកភ្ញាក់ខ្លួនណាបាទគាត់ទៅទិញទឹកឃុំគេបាទខ្ញុំមិននិយាយថាទឹកឃុំអីទេគាត់ទិញទឹកឃុំនោះយកមករំងួតស្ងួតហើយគាត់ដូចនិយាយថាមានមោទនភាពអញ្ចឹងណាតែគាត់អត់ដឹងតាមពីថាការរំងួតស្ងួតហ្នឹងវាធ្វើឲ្យប៉ះពាល់ទៅដល់គុណភាពនៃទឹកឃុំទេបាទហើយអញ្ចឹងគាត់និយាយទៅគាត់ថាទឹកឃុំខ្ញុំខ្ញុំប្រម៉ូទិញអំពីគេមកបាទប្រម៉ូទិញអំពីគេមកគាត់យកមកធ្វើការរំហួតជាតិទឹក ដើម្បីឲ្យទឹកឃុំទុកបានយូរបាទអញ្ចឹងចំពោះទឹកឃុំឆៅទឹកឃុំឆ្អិនគុណវិបត្តិនិងគុណសម្បត្តិវាខុសគ្នាទឹកឃុំឆ្អិនទុកមិនបានយូរទេទឹកឃុំឆៅទុកមិនបានយូរទេណាទឹកឃុំឆៅវាដូចតែជា បន្លែស្រស់ដែរទឹកឃុំឆៅដូចជាបន្លែស្រស់ដូចជាសាច់ស្រស់បាទអញ្ចឹងបើសិនជាបងប្អូនឯសាច់តែយើងទុកយើងទុកចោលហាលយើង អាចទុកបានត្រឹម5 6ម៉ោងមិនចឹងឯងបើសិនជាសាច់ណា បាទតែយើងទុកវាយូរនេះវាធំក្លិននេះវាវាចាប់ដើមខូចហើយណាបាទហើយបន្លែក៏ដូចគ្នាណាបើយើងទុកវារៀងកន្លែងសេតនភាពមុំសំរុំទៅវាអាចនឹងបានយូរបើយើងទុកវានៅក្តៅគឺវាចាប់ខូចណែទុកវាត្រជាក់ត្រជាក់ខ្លាំងក៏ខូចណាបាទសិតតែខូចទាំងអស់អញ្ចឹងអឺទឹកខ្មុំក៏ដូចគ្នាទឹកខ្មុំកាលណាយើងទុកវាក្នុងទីត្រជាក់ខ្លាំងវា ខូចទុកវាកន្លែងទីក្តៅក្តៅខ្លាំងក៏វាខូចវាបាត់អង់ស៊ីមនេះក៏អង់ស៊ីមហ្នឹងឯង បាទអញ្ចឹងរឿងថាបើសិនជាយើងមិនប្រយ័ត្នប្រយ័ត្នទេ បាទប្រសិទ្ធភាព នៃទឹកខ្មុំគុណភាពនៃទឹកខ្មុំគុណភាពនៃបន្លែគុណភាពនៃអ្វីដែលខ្ញុំកំពុងនិយាយហ្នឹងគឺវា មិនដូចអ្វីដែលយើងរំពឹង បាទហើយបន្ទាប់មកខ្ញុំនិយាយពីបងប្រុសហ្នឹងបាទគាត់បាទគាត់អ្នកដែលជោគជ័យដែរស្អាគាត់ប្រមូលទិញទឹកខ្មុំពីគេពីឯងហ្នឹងណាបាទហើយគាត់មានមោទនភាពណា បាទគាត់ប៉ុន្តែគាត់អត់យល់ទេគាត់យល់ថាទឹកឃុំខ្ញុំខ្ញុំយកមករំងាស់ខ្ញុំប្រើវិធីគេហៅថារំហួតជាតិទឹកបាទអញ្ចឹងมันបាច់ភ័យរឿងទឹកឃុំនឹងទុកទៅឡើងជូរឡើងហ្គាសទឹកឃុំឆ្អិនអាចនឹងឡើងជូរឡើងហ្គាសក្នុងរយៈពេលខ្លីបាទអញ្ចឹងបើសិនជាវា real វាចាប់ពី22 23ទៅ វានឹងឡើង ពេលអាចវានឹងអាចឡើងជូររយៈពេលក្រោយពី2ខែ3ខែចាប់ពី4ខែទៅអាចឡើងជូរឡើងជូរឡើងហ្គាសបាទហ្នឹងណា អាហ្នឹងគឺពពួកទឹកខ្មុំឆ្អិនឆៅបើសិនជាវាបាទទឹកខ្មុំឆ្អិននោះបើសិនជាវាខ្ញុំនិយាយទឹកខ្មុំឆ្អិនបើសិនជាវាចាស់ទឹកខ្មុំវាចាស់វាអាច18 19 20នេះយើងអាចទុកបានមួយឆ្នាំពីរឆ្នាំ3ឆ្នាំមិញមានគ្នាយើងសួរនៅក្នុងក្រុមថាតើទឹកខ្មុំទុកបានប្រមាណបាទអញ្ចឹងទឹកខ្មុំឆៅឆ្នាំទី1វាមានគុណភាពវា ឧទាហរណ៍ថាមានថាឧទាហរណ៍ថាក្នុងរយៈពេលវាយពីបកមកភ្លាមឧទាហរណ៍វា100%វាយភ្លាម ក្នុងរយៈពេលហ្នឹង100%ពេលដែលយើងវាយភ្លាមយើងបរិភោគគឺវា100%មកគឺវាមានអង់ស៊ីមវាមានប្រូតេអ៊ីនសារធាតុចិញ្ចឹមបាទរ៉ែអឺស្អីសារធាតុបាទម៉ាញ៉េស្យូមប៉ូតាស្យូមបាទស្អីខ្លះក្លុយកូអឺសារធាតុពូវីតាមីនណា B អង B វ៉ា B ដឺអីនៅក្នុងទាំងអស់បាទវីតាមីន C នៅក្នុងទាំងអស់អញ្ចឹងវាថាបន្ទាប់ពីយើងវាយមកមកអាទិត្យ 2អាទិត្យ3អាទិត្យ4អាទិត្យ5អាទិត្យ1ខែ2ខែ3ខែ គុណភាពវាចាប់ផ្ដើមមិនមែនអញ្ចេះណាបងប្អូនចាប់ផ្ដើមចុះចុះចុះចុះចុះអញ្ចឹង1ឆ្នាំ2ឆ្នាំ បាទអញ្ចឹងគុណភាពកាន់តែចុះទៅចុះទៅប៉ុន្តែសួរថាຕົកຕົកបានយូរຕົកវានៅតែមានន័យថាពពួកទឹកខ្មុំដែលទឹកខ្មុំដែលវាចាស់គុណភាពវាអាចនឹងប្រែពណ៌តិចតួចឆ្នាំទី1វាប្រៃរៀងខ្មៅបន្តិចឆ្នាំទី2រៀងខ្មៅបន្តិច ឆ្នាំទី3យើងខ្មៅនេះបាទតែខ្ញុំខ្ញុំដូច4ឆ្នាំហើយបាទនៅក្រៅក្រៅនៅក្នុងទូប្រហែលជាបងប្អូនមើលឃើញទេពួកខ្មៅខ្មៅនោះអានោះអាយុវាចិត្ត4ឆ្នាំជាងហើយអញ្ចឹងវាចាប់ដើមកម្មៅបាទចាប់ដើមយើងកម្មៅយើងរាវចាប់ដើមរាវហើយទឹកឃ្មុំគឺបូតបឺតជាតិទឹកបងប្អូនវាស្រូបជាតិទឹកវាមិនមែនថាអឺដាក់នៅក្នុងសីតុណ្ហភាពធម្មតាជាបើមានសំណើមានភ្លៀងអីខ្លះវាបឺតដែរមែនណាអញ្ចឹងវាមិននៅនៅថេទៀតទេគុណភាពរបស់វាគឺចាប់ដើមថយចុះម្ដងតិចម្ដងតិចម្ដងតិច បាទអញ្ចឹងមួយឆ្នាំ2ឆ្នាំបាទហ្នឹងយ៉ាងយូរយ៉ាងយ៉ាងយូរបំផុតតែទឹកឃុំបើឡើងដល់ឆ្នាំទី3ទី4ហ្នឹងគឺតែថាវាឡើងទីជាទឹកឃុំយើងមិនឡើងយកមកប្រើហើយវាហួតដលេបាទណាអញ្ចឹងសម្រាប់ទឹកឃុំឆ្អិនខ្ញុំបញ្ជាក់បងប្អូនទៀតគឺធ្វើម៉េចត្រឹមឆ្នាំទី1បើថាវាសល់ត្រឹមឆ្នាំទី2ខ្ញុំដឹងប្រើសល់មែនបងប្អូនបើតែ1លីត្រ2លីត្រអីបាទបើទិញបើថាទិញម្ដង20 30លីត្រអីអាហ្នឹងទុកប្រើ4 10ឆ្នាំអាហ្នឹងខ្ញុំមិនដឹងទេតែបើថា ទិញត្រឹម1លីត្រ2លីត្របាទឬក៏ទិញត្រឹម5លីត្រអីប្រើមួយឆ្នាំប្រើអស់ទៅបើបើមិនអស់ទៅចែកគេទៅបាទកុំទុកប្រើទៀតថាតែគុំទុកយូរមានអ្នកធ្វើការមួយខ្ញុំបាទគាត់នៅសកាសៀមរាបគាត់ទិញទឹកឃុំគាត់ ថា6 7ឆ្នាំ បាទជាង10ឆ្នាំហ្នឹងបាទជាង10ឆ្នាំហើយទឹកឃុំគាត់ឡើងខ្មៅអាខាងលើរាវអាខាងក្រោមខ្មៅកកបាទគាត់ថាទឹកឃុំនេះតាមពីកណ្ដាលកូនគាត់លើកទី1 បាទហើយខ្ញុំប្រាប់គាត់ថាអូងយទឹកខ្មុំតាមមួយហួសតាមមួយឆ្នាំពីរឆ្នាំគេបោះចោលហើយបាទទឹកខ្មុំបាទយកទៅបើសាវិសលចែកគ្នាទៅបាទចែកគ្នាប្រើទៅហើយទឹកខ្មុំដែលខ្ញុំទុកនៅខាងក្រោយនេះគឺទុកគ្រាន់តែជាគំរូបាទទុកឲ្យបងប្អូនមើលអាយុវា3ឆ្នាំបើយ៉ាងម៉េចបាទខ្ញុំតាមដានដែរទឹកខ្មុំណា បាទដាក់ទាំងទូទឹកកកអាហ្នឹងខ្ញុំដឹងហើយបាទពេលដែលខ្ញុំលូទឹកខ្មុំខ្ញុំក៏ពិសោធន៍ដែរបាទដើម្បីដោះស្រាយនៅសំណួរបាទ ឆ្លើយនឹងសំណួរដែលបងប្អូនឆ្ងល់ថាទឹកឃុំដាក់ទូតកោវាយ៉ាងម៉េចដាក់ប្រហែលខែវាឡើងយ៉ាងម៉េចដាក់មួយឆ្នាំវាឡើងយ៉ាងម៉េចបាទអញ្ចឹងខ្ញុំក៏បានដឹង បានចម្លើយពីអស់ហ្នឹងហើយខ្ញុំក៏លែងពិសោធន៍ទៅហើយនឹងមានមិត្តភ័ក្តិបាទគាត់ដូចជាដៃគូដែរគាត់នឹងចាប់ផ្ដើមចេញលក់អំពីរឿងទឹកឃុំបាទថ្ងៃមុនខ្ញុំផុសទឹកឃុំមកនូកានោះបាទមក1គីឡូ1ក្រាមហ៎ ប្រហែលខាំនេះដូចជា100ក្រាមបាទបាទ100បាទនេះមួយខាំមកមួយខាំហ្នឹង មក100ដុល្លារ99 99ដុល្លារមែនណាបាទខ្ញុំថានេះទឹកឃុំថ្លៃ import គាត់ថាមានតែឃុំថ្លៃជាងនឹងទៀតមានដល់10000ដុល្លារយ៉ាងម៉េចទៅអញ្ចឹងទឹកឃុំហ្នឹងសិភៅទឹកឃុំគាត់នឹងចេញនៅក្នុងពេលឆាប់ឆាប់ហ្នឹងខ្ញុំជួយឡងសេគាត់ដែរហើយចាំមើលខ្ញុំបានសិភៅគាត់មកខ្ញុំយកមកផ្សព្វផ្សាយដែរបាទ ចាំមើលថាតើពីព្រោះគាត់និយាយពីរឿងថាកម្ពីទឹកឃុំគឺគាត់និយាយពីរឿងទឹកឃុំទូទៅនៅលើពិភពលោកបាទមានល្អយ៉ាងដែរបាទមានគ្នាយើងគាត់ចាប់ដើមសិក្សាស្រាវជ្រាវហើយបាទអានខ្ញុំក៏ចុចអានខ្ញុំចង់អានច្បាស់ច្រើនដែរអំពីរឿងទឹកឃុំហ្នឹងគឺដើម្បីដឹងឲ្យបានច្រើនណាបាទដើម្បីកុំឲ្យគេភូតអូខេបាទអញ្ចឹងអឺអឺខ្ញុំអឺ សង្ខេបមកវិញបាទនិយាយអំពីប្រធានបទដែលខ្ញុំនិយាយនៅក្នុងម៉ោងនេះ គឺខ្ញុំនិយាយអំពីរឿងអង់ស៊ីមដែលជាសារធាតុសំខាន់ដែលជាអ្នកបំលែងទឹកឃ្មុំ ទឹកដមឲ្យទៅជាទឹកឃ្មុំណាបាទអញ្ចឹងគឺ អង់ស៊ីមហ្នឹងគឺជាប្រភព នៃធម្មពលនៅក្នុងខ្លួនមនុស្សសត្វបាទគេថាវាគឺជាមណ្ឌលនៃម៉ូលេគុលមណ្ឌលម៉ូលេគុលនៃប្រូតេអ៊ីនបាទអញ្ចឹងនៅក្នុងកោសិកានៅគ្រប់កោសិការបស់មនុស្សបាទ មនុស្សសត្វបាទមិនមែនតែមនុស្សទេ បាទអញ្ចឹងទឹកឃ្មុំគឺមានអង់ស៊ីមហើយវាមានប្រសិទ្ធភាពបាទហើយប្រើបាទសម្រាប់ការប្រើនោះចំពោះសុខភាពរបស់មនុស្សនោះគឺតាមដែលវាមានវត្តមានអង់ស៊ីមបើសិនជាអង់ស៊ីមនោះវាមិននៅទេ មានន័យថាទឹកឃុំនោះក៏វាមានប្រសិទ្ធភាពដែរហើយសម្រាប់ អឺទឹកខ្មុំខ្លួនឯងទឹកដមខ្លួនឯងនោះក៏វាមានអង់ស៊ីមរួចដែរណាបាទវាមិនមែនមានតែទឹកខ្មុំមានតែនេះទេ បាទមិនមែនមានតែទឹកមានតែខ្មុំនឹងវាមានទេបើសំបីតែអឺអង់ស៊ីមដែលនៅក្នុងទឹកដមនោះវាធម្មជាតិរបស់វាវាក៏មានដែរតាមតិចច្រើនទៅតាមអឺផ្កាហើយនឹងផ្លែឈើគេនិយាយថានៅក្នុងឯកសារនេះគេនិយាយថាទឹកដមដែលចេញអំពី ផ្លែឈើ គឺវាមានអង់ស៊ីមច្រើន បាទបាទអង់ស៊ីមច្រើន គឺដូចស្វាយដូចចេកតែទៀតឲ្យតែមានជាតិផ្អែមឲ្យតែទឹកឃ្មុំអាចទៅមើលបានបាទផ្លែត្នោតណាដូចផ្លែត្នោតវាមិនចេញមិនចេញ ទឹកដមដែរមិនចឹងណាបាទបាទហ្នឹងគឺសុទ្ធតែទឹកដមដែលមានឬក៏ទឹកឃ្មុំដែលមានប្រភេទពពុះអង់ស៊ីមខ្ពស់ណាបាទអញ្ចឹងអឺខ្ញុំគិតថាដូចជាសំលមមគួរដែរហើយបើសិនជាបងប្អូនគ្មានសំណួរអត់ សំណួរអីទេបាទខ្ញុំនឹងជម្រាបលាបងប្អូនតែទីនេះបើសិនជាបងប្អូនមានហើយខ្ញុំនឹងឆ្លើយនៅ សំណួរមួយចំនួនណាដែលបងប្អូនឆ្ងល់ហើយខ្ញុំសូមបញ្ជាក់ឡើងវិញបាទការលក់ដូរបាទតកតងនឹងការលក់ដូរគឺបើសិនជាបងប្អូនតកតងចង់រឿងទិញពូជទិញអីហ្នឹងបងប្អូនអាចតកតងមកខ្ញុំបានណាហើយការរៀនសូត្រក៏ដូចគ្នាដែរ ខ្ញុំមានសភៅអំពីការអឺចិញ្ចឹមឃ្មុំណាខ្ញុំបានធ្វើសភៅចិញ្ចឹមឃ្មុំនេះមានមួយក្បាលដែរណាបាទអញ្ចឹងបើសិន ជាបងប្អូនចង់បាន បាទមួយក្បាលនោះ20ដុល្លារណាហើយ free duck បាទគ្រប់ខេត្តក្រុងហើយបន្តមកគឺតកតនឹងការរៀនបាទការរៀនគឺយើងរៀនតាមរយៈ Telegram ណាបាទអញ្ចឹងពេលដែលបងប្អូនចុះឈ្មោះចូលរៀនគឺបងប្អូន បង្កើតនៅ Telegram មួយបើសិនជាបងប្អូនមានហើយអានឹងក៏អូខេខ្ញុំអាចចូលក្នុង Telegram group ការរៀនសូត្រសំខាន់ដោយសារតែការរៀនគឺសួរបងប្អូនការយើងឆ្ងល់យើងសួរមិនចឹងអឺបើសិនជារៀនអត់សួរអានឹងអត់ឆ្ងល់ទេបាទអត់អត់ឆ្ងល់គឺអត់សួរមានន័យថាអត់អត់ឆ្ងល់អត់សួរអត់សួរក៏អត់ចេះដែរបាទអញ្ចឹងការរៀនគឺ សំខាន់បំផុតគឺសួរអញ្ចឹងពេលដែលបងប្អូនយកឃុំទៅដាក់អន្ទាក់បងប្អូនចាប់ដើមឆ្ងល់ហើយបើមិនសិនជាយើងនៅមើលគេ គេចាំគេចាំនេះគេតែមើលមើលគេការឆ្ងល់ប៉ុន្តែដល់ពេលដល់ឆ្ងល់មិនឆ្ងល់ខ្លាំងហ្មងទេប៉ុន្តែដល់ពេលណាដែលបងប្អូនយកឃុំដណ្ដើមផ្ទះវឹបចាប់ដើមឆ្ងល់ចុះឃុំនេះយ៉ាងម៉េចយ៉ាងម៉េចយ៉ាងម៉េចចេះឆ្ងល់អញ្ចឹងការរៀនសំខាន់បំផុត គឺសួរនៅ ក្រោយពេលដែលមានឃុំ បាទឬក៏បាទពេលដែលអត់មានឃុំអត់មានសំណួរទេពេលដែលចាប់ដើមមានឃុំចាប់ដើមសួរឆ្ងល់ចុះមិនចឹងមិនចឹងមិនចឹងបាទហ្នឹងហើយមិនចឹងមិនចឹងហ្នឹងឯងឈានធ្វើឲ្យយើងធ្វើឲ្យយើងឈានទៅដល់ការចេះដឹងធ្វើឲ្យយើងការយល់បាទ ហើយបើសិនជាគ្មានឃុំយកទៅពិសោធន៍ទេបងប្អូនរៀនមិនចេះទេបាទហើយអឺបើសិនជាបងប្អូនរៀនហើយអឺអត់ឆ្ងល់អានោះក៏អត់ចេះដែរបាទអញ្ចឹងមុខរបរនឹងអត់ជោគជ័យតើឆ្ងល់មិនជោគជ័យតែយើងប្រែទឹកឃុំជារៀងរាល់ថ្ងៃបានទេហើយវាមានប្រយោជន៍ខ្លះតែឃុំគឺវាមានប្រយោជន៍វាមានដូចខ្ញុំថាវាមានសារធាតុចិញ្ចឹមបាទទីមួយវាមានសារធាតុចិញ្ចឹមអាហ្នឹងគេហៅភាសាអង់គ្លេសគេហៅ nutrient nutrient បាទនឹងត្រូវខុសណាវាមានវីតាមីនបាទវាមានវីតាមីន B បាទ B អង B1 B2 បាទហើយ B អង B ដឺវីតាមីន C មានរ៉េតវាមានមួយមានពួកសារធាតុអឺវីតាមីនសារធាតុ9មុខបាទខ្ញុំរាប់មិនបានគ្រប់ទេមិនទៅទេវាមានសារធាតុ9មុខវាមានវីតាមីន B អងបាទ B ដឺវីតាមីន C បាទមានជាតិដែកបាទមានអីទៀតអំបិល បាទមានអីមានប៉ូតាស្យូមម៉ាញ៉េស្យូមបាន8បាន8ស្អីទៀត បាទវីតាមីន A B អង B ដឺបាទមានស្អីទៀតនៅខ្វះស្អីមួយទៀតមួយមុខទៀត9មាន9មុខអាហ្នឹងសំខាន់ជាងគេប៉ុន្តែសារជាតិសំខាន់មាន300មុខទៀតហើយបើយើងប្រើប្រាស់វារាល់ថ្ងៃវាគេវាគេហៅថាវាវាទៅចូលទៅ ដូចជាអាហារមួយចំនួនដូចជាបាយដូចជាអីដែលពេលខ្លះកាពះយើងវាពិបាកកិនឬក៏អាហារមួយចំនួនដែលវា អឺដែលវាមិនដែលវាកាពះយើងពិបាកកាន់ណាបាទពេលដែលយើងបរិភោគទឹកឃ្មុំទៅអាទឹកឃ្មុំហ្នឹងដូចថថា វាជួយរំលាយអាហារទាំងអស់ហ្នឹងវាឲ្យវាស្រួលហើយឲ្យអាហារហ្នឹងជ្រាបចូលទៅក្នុងប្រព័ន្ធនៃរាង កាយរបស់យើងងាយស្រួលហើយធ្វើឲ្យតលឲ្យមានតលរយៈភាពនៅក្នុងសារពាង្គកាយរបស់យើងអាហ្នឹងអញ្ចឹងណាបាទហើយដូចបងប្អូនហូបបាយចូលទៅអីដូចជាទទួលទានទៅស្រាប់តែហល់ទេបងប្អូនដាក់ទឹកឃុំតែមកស្លាបព្រាពីរស្លាបព្រាទៅ មកសំបកទៅបាត់ហើយបាទអានឹងចឹងអ៊ូលអីអ៊ូលបាយដាក់ទៅឃុំទៅ បាត់ហើយចាស់ចាយគាត់អ៊ូលអីបាទអានឹងចឹងវាប្រកែកចឹងអញ្ចឹងយើង ប្រើក្រោយពេលបាយក៏បាន ប្រើមុនពេលបាយក៏បាន បាទអានឹងអញ្ចឹងអានឹងវាទៅតាមអ្នកខ្លះគាត់ដូចជាគាត់មានបញ្ហាកាពះបញ្ហាអីគឺប្រើជាមួយនឹងសូនលំមៀតលំមៀតសូនអីចឹងណាបាទដើម្បីផ្សះកាពះស្អែកចឹងទៅបាទអញ្ចឹងយើង មានទឹកខ្មុំហើយយើងប្រើវាជាប្រចាំ ចាស់ចាស់គាត់ថាទឹកឃ្មុំគឺជាឱសថបាទទឹកឃ្មុំគឺជាឱសថការព្យាបាលជំងឺ100មុខប៉ុន្តែខ្ញុំអត់ថាអញ្ចឹងទេខ្ញុំថាទឹកឃ្មុំគឺជាអឺសារជាតិចិញ្ចឹមឬក៏សារពពួកប្រូតេអ៊ីនដែលវាធ្វើឲ្យសាររាងកាយរបស់មនុស្សហ្នឹងមានតុល្យភាពពេលដែលយើងប្រើប្រាស់វាជាប្រចាំទៅកន្លែងខ្លះវាខ្វះខាតតែខ្ញុំទៅជួយបំពេញកន្លែងខ្លះលើសវាជួយសម្រួលមកឲ្យត្រឹមស្មើវិញអញ្ចឹងវាធ្វើឲ្យ balance កាលណារាងកាយយើងវាអត់ balance វាអត់មានតុល្យភាពទេ វាសម្ពាធទៅខាងណាមកខាងមកខាងអាហ្នឹងវាធ្វើឲ្យយើងឈឺស្ពឹកចុកស្ពន់អីចឹងទៅបាទវាធ្វើធ្វើឲ្យយើងខ្វះនេះខ្វះនោះ បាទយើងហេវយើងហត់នេះទៅតែបើយើងប្រើវាជាប្រចាំគឺវាក៏ធ្វើឲ្យ ស្រីរាងកាយរបស់យើងហ្នឹងបានប្រសើរឡើងបាទអ្នកជំងឺលើឈាមប្រើបានហេហេ បាទអញ្ចឹងមានន័យថាដែលខ្ញុំបាន live ពីមុនមកបាទយល់បាននេះទេបាទបានមើលបាទបាទអញ្ចឹងទឹកឃុំគឺអាចប្រើ បានសម្រាប់អ្នកលើសឈាមប៉ុន្តែត្រូវតែប្រកាសថាទឹកឃុំនោះគឺជាប្រភេទទឹកឃុំឆៅបាទទឹកឃុំដែលអង់ស៊ីមវាអត់ងាប់បាទហើយក្នុងការពិសោធន៍សម្រាប់អ្នកទឹកនោមទឹកនោមផ្អែមជំងឺលើសឈាមជំងឺលើសឈាមបាទជំងឺលើសឈាមបាទ ប្រើបានបាទប្រើបានជំងឺលើឈាមហ្នឹងខ្ញុំធ្លាប់ បាទខ្ញុំធ្លាប់ ដូចជាកងខ្ញុំបាទគាត់នៅខាងជ្រោណាអឺគាត់អ្នកណាមានជំងឺឈាមដូចជាស្ពឹកអីគេប្រើជាមួយគួរឆ្មាគេប្រើជាមួយទឹកបាទគាត់លាយជាមួយទឹកក្តៅហ្នឹងបាទមានទឹកក្តៅមានអីបាទកំពុងតែស្ពឹកស្ពឹកស្ពុលស្ពុលហ្នឹងណាបាទហ្នឹងគាត់ប្រើគាត់ប្រើហើយទឹកឃ្មុំគាត់គាត់លក់មួយចង្កឹះគាត់ចលក់ចេះមួយចង្កឹះ1000មែនមែនចាក់ទៅគាត់ចលក់បាទទឹកឃ្មុំគាត់ណាថ្លៃហ៎ បាទគាត់ប្រើបានបាទជំងឺបាទបាទនិយាយទៅជំងឺអីក៏ប្រើទឹកឃុំបានដែរបាទប៉ុន្តែគ្រាន់ថាចំពោះទឹកនោមផ្អែមគឺត្រូវតែប្រកាសថាជាទឹកអឺប្រកាសថាទឹកឃុំនឹងវាវាឆ្អិនអើវាឆៅកុំឲ្យទឹកឃុំឆ្អិនណាបាទហើយព្រោះទឹកទឹកឃុំវាមិនមែនប្រើទៅសារធាតុប្រឆាំងជាមួយស្អីទេវាគ្រាន់តែជាសារធាតុចិញ្ចឹមវីតាមីនប្រូតេអ៊ីនដែលយើងប្រើ ប្រាស់វាជា ប្រចាំទេ បាទអញ្ចឹងណា វាមិនមែនជាឆ្នាំដែលយើងប្រើទៅវាទៅប្រឆាំងជាមួយនេះប្រឆាំងជាមួយនោះទេបាទទៅប្រតិកម្មអីទេប៉ុន្តែវាមិនមែនថា100% 100មនុស្សប្រើទៅត្រូវទាំងអស់ទេវាវាវាវាតាក់ទងទៅស្រីរាងកាយរបស់មនុស្សដែរបាទអញ្ចឹងអ្នកខ្លះគាត់មានប្រតិកម្មអីណាឧទាហរណ៍ណាគាត់មានប្រតិកម្មជាមួយតែខុំអីអាហ្នឹងអាចមានមួយលានអ្នកអីមានឧទាហរណ៍ថាមានបាទមាន10អ្នក4 10អ្នក20អ្នកអីចឹងទៅអាហ្នឹងគឺវាអាចមានដែរ ប៉ុន្តែបើថាជាធម្មតាគឺយើងប្រើប្រាស់បាន បាទជាទូទៅ គឺយើងប្រើបានណាបាទយើងប្រើបានតិចតិចណាប៉ុន្តែសម្រាប់តាប៉ែតទេគេហាមអ្នកទឹកនោះផ្អែមមិនឲ្យប្រើទឹកឃុំណាហើយអាហ្នឹងគឺជារឿងដែលខ្ញុំចាប់ផ្ដើមអញ្ចឹងឃុំដំបងគាត់មានតាមួយដែលខ្ញុំយកឃុំដាក់ផ្ទះគាត់ហ្នឹងគាត់មានជំងឺទឹកនោមផ្អែមហើយខ្ញុំក៏ណែនាំគាត់ឲ្យប្រើហើយខ្ញុំបានដាក់ដឹងអំពីរឿងទឹកឃុំហ្នឹងថាតើគេប្រើទឹកឃុំបានឬក៏អត់ទេហើយទៅឆ្នាំថ្មីថ្មីនេះឆ្នាំមុននេះ ខ្ញុំបានសិក្សាស្រាវជ្រាវអំពី page មួយគេហៅ Revolution Honey Honey Revolution បាទបដិវត្តនៃទឹកឃុំហ្នឹងគឺគេបានសិក្សាស្រាវជ្រាវអំពីរឿងថាតើទឹកឃុំហ្នឹងគឺអាចនឹងអ្នកជំងឺទឹកនោមផ្អែមហ្នឹង ប្រើបានអត់បាទអញ្ចឹងអញ្ចឹងមានន័យថាគឺគាត់សិក្សាស្រាវជ្រាវទៅមានន័យថាដូចដែលខ្ញុំបានបញ្យល់បងប្អូនអញ្ចឹងគឺគេអាចប្រើបានណាបាទអញ្ចឹងនេះគឺអ្វីដែលខ្ញុំបាននិយាយបាទរឿងតាក់ទងនឹងទឹកឃុំណា បាទហើយការអ្វីដែលខ្ញុំបាននិយាយនេះគឺវាតកតនឹងឯកសារហើយនឹងបបិសោតតខ្លួនខ្លះខ្លះបាទហ្នឹងអញ្ចឹងណាបាទខ្ញុំមិនជាពេទ្យទេបងប្អូនណាបាទហើយខ្ញុំក៏មិនបានផ្សព្វផ្សាយដើម្បីអួតថាំងមានតែទឹកខ្ញុំខ្ញុំល្អបាទតែខ្ញុំបកាយខ្ញុំអត់បាននិយាយទេណាបាទគឺខ្ញុំនិយាយអំពីឯកសារហើយតកតនឹងបបិសោតតខ្លួន បាទហើយយកមកចែកចាយតែប៉ុណ្ណឹងណា ហើយបងប្អូនយកទៅផ្សាកដោយខ្លួនឯងណាមកព្យាយាមសាករបស់ដោយខ្លួនឯងហើយធ្វើការកត់សម្គាល់ដោយខ្លួនឯងណាបាទបាទហើយអឺបាទមានសំណួរបាទបាទបាទបងប្រុសបាទនិងបងប្រុសបងស្រី បាទឃើញរូបពីរនាក់លីវប៊ុនធីបាទអញ្ចឹងអឺមាន សំណួរមានចំណងល់អីមានបញ្ហាចំខ្មុំ បាទមានបាទពីរឿងទឹកខ្មុំ បើអាចសួរបានពេងសុកភួនបាទសួស្តីបាទសួស្តីបាទសួស្តីបាទអញ្ចឹងខ្ញុំបញ្ជាក់ឡើងវិញគឺការ live គឺខ្ញុំនិយាយអំពីរឿងការចំឃុំ បងប្អូន ចង់ចំឃុំ គឺអាចតតមកខ្ញុំបាននៅឆាតក្នុង page បាទខ្ញុំបង្រៀនតាមរយៈ Telegram ហើយអឺយើងរៀនតាមរយៈ Telegram ហើយខ្ញុំផ្ញើវីដេអូតាម Telegram ទៅឲ្យបងប្អូន បងប្អូនឆ្ងល់កន្លែងណាដែលបងប្អូនពិបាកខ្ញុំនឹងធ្វើវីដេអូបែបហ្នឹងបាទខ្ញុំអាចឆ្លើយនឹងបងប្អូនហើយខ្ញុំថតដោយផ្ទាល់ផ្ទាល់បាទធ្វើមេរៀនថ្មីថ្មីឲ្យបងប្អូនឲ្យបានបានយល់ណា បាទហ្នឹងគឺរឿងតកតទៅនឹងការរៀនហើយរឿងទឹកខ្មុំការលក់ទឹកខ្មុំនេះដូចបើតែបងប្អូនបានជ្រាបហើយគឺនៅក្នុងឆ្នាំនេះបាទទេវតាសោយទឹកខ្មុំ បានគឺអ្នកចិញ្ចឹមឃុំគាត់មានកម្លាំងទឹកចិត្តក្នុងការប្រកបមុខរបរអាជីពនឹងមែនតើដោយសារតែទឹកឃុំត្រូវ បានលក់ដាច់ជ្រាបទៅក្នុងទីផ្សារអលីងបាទអញ្ចឹងអឺតិចច្រើនអ្នកដែលគាត់មិនបានគាត់មិនចង់ប្រើប្រាស់ទឹកឃុំចំឬក៏អ្នក ដែលគាត់យល់អំពីទឹកឃុំចំហើយគឺគាត់បានប្រើប្រាស់ដោយពេញចិត្តបាទដែលគាត់ដឹងថានេះគឺជាទឹកឃុំដែលគាត់ត្រូវការបាទ ចឹងពីមុនពីមុនមកគឺអ្នកដែលបរាជ័យនៅក្នុងការចិញ្ចឹមឃ្មុំនេះក៏មានច្រើនគួរសមដែរបាទហើយចឹងអឺកត្តាដែលបរាជ័យក៏ខ្ញុំបានរៀបរាប់ជូនបងប្អូនដែរអញ្ចឹងមុខរបរទូទៅទាំងអស់មិនមែនសុទ្ធតែជោគជ័យទេមុខរបរទាំងអស់មិនមែនសុទ្ធតែបរាជ័យដែរអញ្ចឹងការបរាជ័យនិងការជោគជ័យនោះ គឺវាពឹងផ្អែកអាស្រ័យទៅលើបុគ្គលម្នាក់ម្នាក់ថាតើគាត់ចាប់ដើមពីចំណុចណាហើយគាត់ត្រូវតែ បន្តទៅ ដល់ណាហើយបញ្ចប់នៅត្រឹមណាគឺដោយសារតែគាត់តែម្នាក់គាត់បាទវាមិនតាក់ទងទៅនឹងអ្នកដតីអ្នកដតីវាជាកត្តារួមសំតិចតួច បាទវាមិនមែន100%ទេគឺវាពឹងផ្អែកទៅលើគាត់ទាំងស្រុងអញ្ចឹងមុខរបរអីក៏ដោយបាទមិនថាចាំខ្ញុំទេ បាទអញ្ចឹងអ្នកជោគជ័យក៏មានអ្នកឈប់ក៏មាន អ្នកបោះបង់ក៏មានណាប៉ុន្តែនៅក្នុងឆ្នាំនេះគឺការប្រើប្រាស់ទឹកឃុំការទិញទឹកឃុំនៅក្នុងទីផ្សារស្រូបយក ទឹកខ្មុំពីក្នុងដៃរបស់អ្នកអញ្ចឹងខ្មុំគ្រប់គ្រប់គ្នាអញ្ចឹងគាត់សប្បាយចិត្តហើយឆ្នាំហ្នឹងអញ្ចឹងឆ្នាំក្រោយគាត់នឹងបង្កើនការចិញ្ចឹមនឹងឲ្យបានច្រើនហើយសម្រាប់បងប្អូនដែលធ្វើការមើល live show របស់ខ្ញុំនេះគឺមិនប្រកាសថាបងប្អូនទៅចិញ្ចឹមខ្មុំទេក៏បងប្អូនអាចនឹងមានចំណេះដឹង អំពីរឿងទឹកខ្មុំបានច្រើនហើយបងប្អូនបានយល់ដឹង អំពីការចិញ្ចឹមខ្មុំផងដែរ នៅក្នុងស្រុកគេដែលនៅជុំវិញយើងនៅថៃនៅវៀតណាមនៅអីនេះគេជាចេញថាសឹងថាសូម្បីតាអ្នកដែលបញ្ចូលហ្គាសដៃកេះសូម្បីបញ្ចូលហ្គាសដៃកេះដៃស្បាតជើងហ្នឹងបងប្អូនក៏គេយល់ដឹងអំពីរឿងសត្វឃ្មុំដែរបាទចំណែកខ្មែរយើងគឺអភ័ព្វណាបងប្អូនមិនសូវជាតាមដានរឿងការចិញ្ចឹមឃ្មុំនឹងទេ ការយល់ដឹងនៅ មាន កម្រិតនៅឡើយបាទណា ចឹងនៅស្រុកគេដែលនៅជុំវិញយើងនេះគឺគេយល់ដឹងច្រើនជាងយើងខ្លាំងណាស់បាទពីព្រោះអីគេចាប់ដើមអាជីពហ្នឹងវាយូរហើយវា4 10 20ឆ្នាំមកហើយហើយយើងទើបចាប់ដើមប្រហែលជា4 5ឆ្នាំហ្នឹងទេ ដែលមានការចិញ្ចឹមនឹងផុសផុលមែនតែនហើយការយល់អ្នកដែលការអ្នកដែលយល់ក៏គាត់កាន់តែយល់អ្នកដែលគាត់មិនយល់គឺគាត់ព្យាយាមមិនយល់ហើយនឹងនិយាយដោយអត់ទទួលខុសត្រូវក៏ច្រើនដែរណា បាទអញ្ចឹងខ្ញុំសរុបមកវិញអញ្ចឹងការ live នេះ គឺជួយបងប្អូនដែលមិនយល់បងប្អូនអាចនឹងយល់ថាអូគេខ្ញុំឃុំបែប នេះអូតែឃុំបែបនេះតែឃុំបែបនេះគួរទិញតែឃុំបែបនោះមិនគួរទិញបាទមិនមែនមិនគួរទិញទេតែឃុំគួរទិញទាំងអស់បើសិនជាតែឃុំប៉ុន្តែគ្រាន់តែតែឃុំខ្លះបងប្អូនទិញទៅដើម្បីប្រើអីឧទាហរណ៍ថាអឹងដាក់លាយជាមួយម្សៅដាក់ជាមួយម្សៅនេះដាក់មួយម្សៅនេះកើតទៅជានំនេះឈ្ងុយឆ្ងាញ់អា អញ្ចឹងឆ្លងកាត់ការកម្ដៅនេះទឹកឃ្មុំនេះគឺមិនសូវជាមានប្រសិទ្ធភាពក្នុងការបរិភោគឲ្យវាមានប្រយោជន៍ចំពោះសុខភាពទេប៉ុន្តែបងប្អូនគាត់ថាអានេះលាយជាមួយអានេះទៅវាប្រកែវាវាឆ្ងាញ់អីចឹងទៅអញ្ចឹងទឹកឃ្មុំមួយប្រភេទ គេប្រើសម្រាប់លាយជាមួយអាហារដើម្បីបង្កើនរសជាតិទឹកឃ្មុំមួយប្រភេទទៀតគេបរិភោគវាដោយផ្ទាល់តែម្ដង direct បាទអញ្ចឹងវាមានប្រសិទ្ធភាពជាងណា ចឹងពេលដែលបងប្អូនទិញតែខ្មុំគឺបងប្អូនមានចំណេះដឹងគ្រប់គ្រាន់ក្នុងការវិភាគនិងបែងចែកហើយរើសរកដែលរបស់ពិតរបស់ពិតយកមកដាក់នៅផ្ទះបាទអញ្ចឹងណាអញ្ចឹងអឺទី1បងប្អូនស្វែងយល់អំពីការចាញ់ខ្មុំទី2បងប្អូនយល់អំពីទឹកខ្មុំទី3បងប្អូនអាចជាអ្នកលក់ទឹកខ្មុំក៏បានដែរបាទអញ្ចឹងបងប្អូនស្វែងយល់ហើយដឹងថាអូគេចំខ្មុំបែបនេះគេ ទិញទឹកឃុំបែបនេះគេលក់ទឹកឃុំបែបនេះបងប្អូនយើងខ្លះអាចទិញ1លីត្រ2លីត្រទិញ2 3លីត្រទិញ4 5លីត្រយកចែកគ្នាសាកមើលស្រាប់យូរទៅបងប្អូនថាអូអាចលក់បាន គេទុកចិត្តអញ្ចឹងការសន្សំ credit ពីមិត្តភ័ក្តិបងប្អូនជុំវិញដែលបងប្អូនស្គាល់តិចតិចតិចតិចតិចយូរទៅវាคล้ายទៅជាទីផ្សារទីផ្សារដំបូងគេបំផុតនោះ គឺមិត្តជិតស្និទ្ធរបស់បងប្អូនឯងបាទដោយដែលខ្ញុំចាប់ដើមចឹងឃុំដំបូងឬតែគេខាចំឃុំឃុំចំគេមិនប្រើទេតែឃុំ បាទក្រោយមកបាទក្រោយមកបាទឲ្យតែមានតែគុំឲ្យតែមានតែគុំគេលេខថាតែគុំចាំឲ្យតែមានតែគុំ បាត់ពាក្យចាំហើយឲ្យតែមានតែគុំបាទគេត្រូវការគេប្រើបាទហើយសូមបញ្ជាក់ចុងคลิปដែរបងប្អូនថ្ងៃឡូវទិញទឹកឃុំវិញអត់មានទេទឹកឃុំអស់ហើយដាច់ stock យូរហើយប៉ុន្តែខ្ញុំ live ក៏ខ្ញុំមានលក់ទឹកឃុំដែរមិនអញ្ចឹងបាទខ្ញុំឡើងដូចជា live លក់ទឹកឃុំដូចជាបាន2 3ខែណាបាទខ្ញុំក៏ live ចែកលេងជាមួយបងប្អូនតែប៉ុណ្្នឹងទេបាទ បាទមន្ត្រីក៏សួរថាខ្មុំតូចខ្មុំធំទឹកវាមានគុណភាពខុសគ្នាឬទេបាទខ្មុំធំខ្មុំធំ វាបកាយជាងខ្មុំតូចដោយសារខ្មុំធំ វាមានសមត្ថភាពក្នុងការធ្វើទឹកឲ្យជាតិទឹកហ្នឹងចុះទាបលឿនបាទហើយវាហើរបានឆ្ងាយបាទឧទាហរណ៍ថាវាអាចហើរឧទាហរណ៍ថាខ្មុំធម្មតាដូចជាខ្មុំអឺអឺរ៉ុបនេះ វាហើរបាន1គីឡូ2គីឡូចឹងដែរ បាទបើសិនជាសារធាតុណាមួយដែលវារវា ខ្វះខាតវាអាចហើដល់8 4គីឡូហើយបើថាខ្មុំចង្អេរវាហើឆ្ងាយទៀតបងប្អូនឃើញខ្មុំចង្អេរវានៅលើចុងនេះបាទវានៅខ្ពស់ខ្ពស់បាទអញ្ចឹងវាហើឆ្ងាយអញ្ចឹងពេលដែលវាហើឆ្ងាយអារយៈពេលដែលឆ្ងាយហ្នឹងហើយដែលវាសំយោគបាទសំយោគអាទឹកដមដែលវាបឺតមកហ្នឹងហើយវាធ្វើឲ្យមានគុណភាពបាទអញ្ចឹងណា អញ្ចឹងមុនដែលវាដាក់ចូលទៅក្នុងសំបុកមុនដែលវាដាក់អឺក្អែទៅឲ្យផ្សេងខ្មុំផ្សេងទៀតក្នុងសំបុកក្អែទៅដាក់ក្នុងសំបុកនោះគឺអើពពួកខ្មុំធំហ្នឹងវាប្រកែបាទវាប្រកែជាង ហើយពពួកខ្មុំតូច បាទវាមិនសូវប្រកែទេដោយសារតែការរុករករបស់វាវាមានទៅតាមលទ្ធភាពរបស់វាបាទអញ្ចឹងណាបាទបើសិនជានៅក្នុងតំបន់សម្បូរផ្កាអញ្ចឹងទៅក៏វាក្នុងរក្នុងរយៈពេលខ្លីក៏វា បានច្រើនអញ្ចឹងទៅ បាទជួនកាលវាមិនសូវបានទេដោយសារតែវាហើបានតិចជាងគេ បាទបើសិនជាឃុំយើងធម្មតា វាអាចហើបាន500ម៉ែត្រ1គីឡូឯងពួកពួកឃុំផ្លិតណាអាកំពួកឃុំធំជាងនឹងដូចពួកព្រួតនេះវាអាចហើបាន2គីឡូ1គីឡូ2គីឡូចឹងទៅលទ្ធភាព តែវាអាចហើឲ្យបានរោទឹកណា ហើយបើពួកឃុំអឺរ៉ុបវាអាចហើដល់4 5គីឡូបាទអញ្ចឹងឃុំកាន់តែធំវាហើកាន់តែឆ្ងាយបាទអញ្ចឹង អញ្ចឹងសួរតែគុណភាពខុសគ្នាគឺវាខុសគ្នាត្រង់នឹងឯងបាទបាទអញ្ចឹងនេះគឺជាការឡាយសម្រាប់ថ្ងៃនឹងឯងបាទមានកូនក្មេងមកហើយបាទអញ្ចឹងខ្ញុំបញ្ចប់ការឡាយប៉ុណ្ណឹងហើយខ្ញុំនឹងជួបអ្នកទាំងគ្នានៅក្នុងពេលខ្លីៗខាងមុខទៀតណាបាទបាទអរគុណច្រើនសម្រាប់ការតាមដាន ទស្សនា នៅការឡាយរបស់ខ្ញុំ